2566ត្រូវនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិវិភាសាប្រចាំថ្ងៃអាទិត្យជាវេទិកាដែលមានវាគ្មិនរបស់យើងចូលរួមជាប្រចាំ ដើម្បីពិភាក្សាពាក់ព័ន្ធទៅក្នុងប្រធានបទរបស់យើងដែលបានបាត់ដែលបានដាក់ចូលទៅក្នុងនៅក្នុងកិច្ចការវិភាសារបស់យើងគឺតើពិធីបុណ្យអំទូក បានផ្ដល់ផលវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះដល់ប្រជាសាស្ត្រខ្មែរក្រមដូច្នេះយើងមានសូមស្វាគមន៍ប្រិយប្រជមិត្តអង្គជោគវាគ្មិនរបស់យើងជាបឋមគឺសូមស្វាគមន៍បងគុណចាស់វិរិយធម្មទៀតថេនជាជាលេខាធិការនៃសហព័ន្ធកម្មជាក្រមរបស់យើងហើយនឹងសូមស្វាគមន៍បងលីថៃតឹងដែលជាជាប្រធានសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីរបស់យើងថ្ងៃនេះយើងបាន បានឲ្យដំណឹងឬក៏សន្យាការពីម្សិលមិញថាយើងនឹងពិភាក្សា ទៅលើប្រធានបទថាតើពិធីបុណ្យអមទូកដែលប្រជាពលរដ្ឋខ្មែរក្រមយើង បាន ប្រពធ្វើកន្លងទៅកាលពីថ្ងៃពេញបរមីខែកដឹកយើងនេះបានធ្វើឡើងដោយ មានការជ្រោមជ្រែងរបស់អាជ្ញាធរនៅខេត្តរតពាំងផងនិងខេត្តឃ្លាំងរបស់យើងផង ហើយការប្រព្រឹត្តធ្វើឡើងចំនួន3ថ្ងៃយើងឃើញថាការចូលរួមយ៉ាងសកម្មចូលរួមយ៉ាងច្រើនកកកអំពីសមាជិកឬក៏ជាថាចំណោះជើងវត្តផ្សេងផ្សេងដែលបានកសាងនៅ ទូកងនិងគ្រប់គ្រប់វត្តវត្តខ្លះក៏មានខ្លះក៏អត់មានឲ្យតែវត្តណាដែលមានលទ្ធភាពអាចកសាងនៅទូកនឹងបានក៏ធ្វើទៅវត្តខ្លះក៏បាន រំសាយចោលខ្លះក៏បានមកចូលរួមក្នុងការអំទូកពិធីបុណ្យអំទូកនេះយ៉ាងយ៉ាងកកកផងដែរប៉ុន្តែយើង បានផ្ដោតអារម្មណ៍ទៅលើផលវិជ្ជមានហើយនឹងផល អវិជ្ជមានទៅក្នុងកម្មវិធីបនអំទូរបស់យើង ការចូលរួម របស់ប្រជាពលរដ្ឋទាំងប្រសង់ទាំងកុហកទាំងអញ្ញាធរនឹងតើផលវិជ្ជមានគឺថាផលផលចំណេញឬក៏ផលវិបាក ផលគុណសម្បត្តិនិងគុណវិបត្តិបានផ្សាប់បាន ផ្ដល់ទៅដល់ប្រជាប្រជាសាស្ត្ររបស់យើង បាន កម្រិតណាដែរដូច្នេះយើង សូមជូនវេទិកានេះទៅលើកិច្ចពិភាក្សារបស់ យើង ដើម្បីពិភាក្សាទៅលើ ប្រធានបទនេះតើយើងគួរតែចូលរួម ឬក៏គួរតែ លើកដំកើងយ៉ាងណា យើងមិនតន់ដឹងផលវិជ្ជាមិនយ៉ាងម៉េចដែរយើងចឹងសូមសួរបកគល ទូនាទីទៅលើបង លីថាញ់តឹងដើម្បីចាប់ដើមកម្មវិធីតើការប្រពៃពិធីហ្នឹងវាបានផ្ដល់វិជ្ជមានវិជ្ជមានយ៉ាងណាខ្លះសូមអញ្ជើញបង លីថាញ់តឹងបន្តបាទជិបសំស្វាគមន៍បងជាទីសក្ការៈទាំងពីរព្រះអង្គនិង ប្រតិជនគ្រប់ព្រះអង្គនៅលើសកលលោកនិងប្រតិជនទាំងអស់អង្គនៅកម្ពុជាក្រមផងដែរជាទីសក្ការៈនិងញាតិញោមបងប្អូនខ្មែរក្រមនិងខ្មែរទូទៅទាំងអស់នៅប្រជាជនចាក់កម្ពុជាក៏ដូចជានៅកម្ពុជាក្រមនិងទូទាំងពិភពលោកនេះផងដែរជាទីរាប់អានស្របឱកាសនេះដែរថ្ងៃនេះយើងបានសន្យាថាយើងនឹងមកវិលមកវិញនៅថ្ងៃនេះដើម្បីជជែកគ្នាអំពី បន់អំទូកជាប្រពៃណីខ្មែរយើងទូទៅនៅក្នុងប្រជាណាចក្រកម្ពុជា ផងនៅកម្ពុជាក្រមផងប៉ុន្តែដោយឡែកនៅកម្ពុជាសប្តាហ៍ឆ្នាំនេះมันបានប្រពៃពិធីនេះទេ ដោយសារតែជាប់កម្មវិធីទទួលនៅការកិច្ចប្រជុំអាស៊ានដែលជា ទទួលបន្ទុកនៅក្នុងប្រជាណាចក្រកម្ពុជាដូច្នេះហើយប្រជាណាចក្រកម្ពុជាហ្នឹងបានផ្អាកការអំទូកបិណ្ឌប្រពៃណីជាតិហ្នឹងនៅកម្ពុជា ដែលឡែកនៅកម្ពុជាក្រោមគឺថាឆ្នាំនេះមានការចូលរួមយ៉ាងអកធិកអ៊ូអដែលយើងមើលទៅតាមទេសភាពទូរទស្សន៍ផ្សព្វផ្សាយជីងមកពីកម្ពុជាក្រោមហ្នឹងគឺថាឃើញថាមានការចូលរួមយ៉ាងសកម្មមមាញឹកហើយជាមួយនឹងការអបអរសាទរហ្នឹងបានទៅដោយរលូនហើយយើងឃើញថាឃើញខ្មែរក្រមហ្នឹងមានការចូលរួមជាច្រើនយ៉ាងកកកផងដែរ អញ្ចឹងសួរថាការធ្វើសកម្មភាពទាំងអស់នេះតើបានផលប្រយោជន៍និងមិនមានផលប្រយោជន៍យ៉ាងណាហៅ ថាអវិជ្ជមាននិងវិជ្ជមានហ្នឹងយ៉ាងណាបន្តិចទៀតហ្នឹងយើងនឹងពិពណ៌នាក៏ដូចជាយើងនឹងវេកញែកអំពីកិច្ចការទាំងអស់ដែលខ្មែរក្រមចំណាយពេលវេលាយ៉ាងច្រើនអនេកកម្មការសម្រាប់ក្នុងការងារប៉ុនអមទូកមួយហ្នឹងគឺថាមានការចូលរួមយ៉ាងសស្រាក់សស្រាំទាំងតាំងពីប្រសង់ ចៅអធិការគណៈកម្មការអាចារ្យវត្តជាដើមរហូតដល់ពុទ្ធបរិស័ទនៅជុំវិញវត្តចំណោះជើងវត្តមួយមួយហ្នឹងក៏មាន ការចូលរួមយ៉ាងសស្រាក់សស្រាំដែលបានចងក្រងជាគណិតមួយ ហាត់វឹកហាត់ទាំងអស់នៅកីឡាករទាំងអស់ហ្នឹង ដើម្បីត្រៀមលក្ខណៈហ្នឹងគឺថាចូលរួមក្នុងការប្រកួតនៃទុកងัวប្រចាំឆ្នាំហ្នឹងជារៀងរាល់ឆ្នាំហ្នឹងមានការចំណាយពេលវេលាយ៉ាងច្រើន ចំណាយធនធានថវិកាយ៉ាងច្រើន ចំណាយតាំងពីកិច្ចការគិតពិចារណាចាត់គំនិតជាច្រើន ដើម្បីបង្កឲ្យទៅជាលក្ខណៈមួយដល់មហិមាសម្រាប់ឲ្យប្រជាប្រដ្ឋយើងនឹងមានការត្រៀមលក្ខណៈជាស្រេចនោះជាជំហានមួយដែលដែលធ្វើឲ្យការចំណាយធនធាន របស់ខ្មែរក្រមនឹងជាច្រើន សម្រាប់ចូលរួមក្នុងការប្រកួតនៅ ឆ្នាំអមទុកងម្ដងម្ដងហ្នឹងគឺថាมันមានតែមួយវត្តទេមានន័យថានៅទឹកដីកម្ពុជាក្រមហ្នឹងมันมันនិយាយដោយឡែកតែខេត្តឃ្លាំងតែមួយខេត្តទេវាមានការចូលរួម តាំងពីខេត្តដតីដតីទៀតអឺជាច្រើនខេត្តផងដែរអញ្ចឹងទេបើនិយាយពីភាពចំណាយរបស់ប្រជាប្រដ្ឋខ្មែរយើង មានន័យថារាប់រយទូកមានន័យថាចូលរួមរាប់រយវត្តដែលមានរាប់ លានអ្នកដែលជាប្រជាប្រដ្ឋខ្មែរក្រមនឹងចូលរួមក្នុងការងារត្រៀមលក្ខណៈចូលទៅក្នុងការអមទូគងហ្នឹងហើយអញ្ចឹងខ្ញុំគិតថាបើខ្ញុំមានការគិតពិចារណា ហើយ estimate ទៅតាម ការគិតរបស់ខ្ញុំគឺថាមាន ការចំណាយធនធាននឹងជាច្រើន សម្រាប់ការអមទុកងัวនៃប្រពៃណីជាតិហ្នឹងក៏ប៉ុន្តែដោយឡែកដែលខ្ញុំកណាមើលឃើញហ្នឹង បិណ្ឌប្រពៃណីជាតិជាធម្មតាពីមុនមកមិនមែនរដ្ឋាភិបាលយួនជាអ្នករៀបចំទេ វាមានការរៀបចំអំពីគណៈកម្មការខ្មែរយើង ខ្មែរយើងធ្វើដោយខ្លួនឯងរៀបចំដោយខ្លួនឯងហើយកិច្ចការប្រព្រឹត្តទៅក៏បានយ៉ាងរលូនដោយបច្ចុប្បន្ននឹងដែរពីមុនណាក៏ប៉ុន្តែយើងមើលទស្សនវិជ្ជាបច្ចុប្បន្ននេះគឺថាការរៀបចំ គណៈកម្មការចាត់តាំងទាំងអស់ហ្នឹងមិនមែនជាខ្មែរក្រមយើងជាអ្នករៀបចំទៀតទេ វាទទួលបន្ទុកហ្នឹងកិច្ចការងារទាំងអស់ហ្នឹងវាបានបានធ្លាក់ទៅលើរដ្ឋាភិបាលកម្ពុជាក្រមហៅថារដ្ឋាភិបាលវៀតណាមហ្នឹងជាអ្នកជីងមុខរៀបចំអញ្ចឹងទេសួរថាចំណុចដែលយើងយកមកវិភាគសាថ្ងៃនេះយើងសួរថាតើកម្រៃចំណាយយ៉ាងធំធេងនឹងទៅលើកិច្ចការចំណាយទាំងអស់រួមសរុបទាំងអស់នៃ វត្តទាំងស្រុងគ្រប់ខេត្តទាំងអស់នៅកម្ពុជាក្រោមតើវាសមភាពដែរទេជាមួយនឹងការចំនួនមកវិញនៃការបាននៅផលប្រយោជន៍សម្រាប់ដល់ខ្មែរក្រមនឹងអញ្ចឹងក្នុងគណៈជួនប៉ុណ្ណឹងសិនដើម្បីបន្តិចទៀតមានការវិភាគបន្តទៅទៀតនៅចំណុចទាំងពីរនឹងគណៈអរគុណណាអឺដាក់បែមកជួបគុណចាស់ហើយអរគុណតាំងហើយអរគុណចាស់ដល់ជួបគុណចាស់វិរិយៈធម្មវិញម្ដងគុណចាស់ការដែលយើងអឺ ចូលរួមចំណែកក្នុងការចូលបុតចូលរួមបុណ្យអមទូកហ្នឹងវាជាប្រពៃណីរបស់យើងហើយយើងមិនអាចខកខានបានឡើយឬក៏យើងគួរតែខកខានឬក៏យើងមិនគួរយ៉ាងណាអាហ្នឹងវានៅលើប្រពៃណីរបស់យើងជួនអីយើងចោលពេកក៏បាត់បង់នៅអ្វីមួយដែលហៅថាប្រពៃណីរបស់យើងតែបើយើងចូលរួមហ្នឹងវាបាន ផលចំណេញនិងនឹងផលខាតយ៉ាងណាខ្លះសង្គមចេះ គេថាជួយបកស្រាយទៅលើចំណុចហ្នឹងពីព្រោះយើងប្រជាពលរដ្ឋយើង ពេលខ្លះគាត់អត់បានគិតដល់ចំណុចហ្នឹងទេសូមគុណសូមអរគុណបាញ់គុំបងមកពលលោកធារពលិទ្ធតាំងបងបងពលញាតិញោមទាំងអស់ខ្ញុំគណា ធ្វើជាការចាប់អារម្មណ៍មួយ យើងនិយាយម្យ៉ាងទៀតថារឿងនេះវាជា ប្រវត្តិសាស្ត្ររបស់យើង រឿងអំទូកងជាទូទៅយើងគិតអំពីពេលវេលាតើពេលវេលានឹងដែលបង្កើតឲ្យទៅជាកីឡាប្រភេទនឹងឡើងកីឡាប្រណាំងអំទូកហ្នឹងគាត់ថាដើម្បីថែរក្សាកីឡាហ្នឹងតើការរៀបចំហ្នឹងរយៈពេលប្រមាណឲ្យយូរមកហើយអញ្ចឹងយើងត្រូវគិតអំពី កម្លាំងនៃការស្ថាបនាឲ្យកើតជាប្រភេទកីឡានឹងមួយឡើងអញ្ចឹងណាគុណណាព្រោះនៅអាស៊ីមានតែយើងទេធ្វើហើយខ្មែរនឹងមានលក្ខណៈដាច់ដោយឡែកពិសេសជាកីឡាមួយដែលពេញនិយមជាទីបំផុតណាទេពេញនិយមជាទីបំផុតរាប់ថាជាកីឡាមួយរបស់ខ្មែរហ្មងដែលដែលធ្វើឡើងជារបៀបសង្គមជាតិហើយហើយហើយចូលរួមលេងទាំងអស់គ្នាក្នុងពេលតែមួយ នឹងជាកីឡាមួយដែលទទួលស្គាល់ថ្នាក់ជាតិណាថ្នាក់ជាតិហ្នឹងយើងចង់និយាយថាសប្តាហ៍នៅសេសសល់តែកម្ពុជាក្រមហើយនឹងប្រជាណាចក្រកម្ពុជាទេខ្មែរយើងដែរនៅខាងដែនដីសុរិនសុរិនបុរីរាមអីផ្នែកខាងស្រុកថៃនោះគាត់អស់ហើយវាអត់មាន ការចាត់ចែងឡើងបានតើខ្មែរក្រមនឹងមានលក្ខណៈពិសេសអី បានខំបង្ថែមម្លេះ ព្រោះរឿងហ្នឹងវាអំទូកនេះវាចេញពីកម្ពុជាក្រោមណាអញ្ចឹងណាកំណើតណាកំណើតរបស់កម្ពុជាក្រោមពួកស្រុកស្រុកទឹកស្រុកហ្នឹងស្រុកទឹកស្រុកហ្នឹងដែលរឿងប្រើប្រាស់ទូកហ្នឹងមកអំពីឥឡូវនៅនៅកម្ពុជាក្រោមហ្នឹងពីដើមមិញផ្លូវគោកវាអត់មានមានតែផ្លូវទូកអញ្ចឹងហើយនៅកន្លែងនោះត្រូវចាំបាច់ត្រូវថែរក្សាហ្នឹងបានអ្នកដែល តស៊ូបដូរផ្ដាច់ថាត្រូវតែបង្កើតអានឹងដើម្បីទុកឥឡូវទោះបីតែយើងមានផ្លូវគោកផ្លូវអីហើយក៏ដោយប៉ុន្តែយើងត្រូវបង្កើតអានឹងទុកបានអ្នកក្រុមមេតបជើងទឹកទាំងអស់ហ្នឹងនាំគ្នាបង្កើតធ្វើទូខ្លួនឯងបបួលគ្នាអ្នកចេះទាំងប្រមាណហ្នឹងអមទៅដល់អមទៅវាសបាយដូចខ្ញុំកណាធ្លាប់និយាយរឿងកីឡាទូកហ្នឹងវាជាប្រវត្តិសាស្ត្ររបស់ខ្មែរក្រមអញ្ចឹងថែរក្សាឲ្យរមមទាំគាត់មុត ពីដើមមិញរដ្ឋវៀតណាមអត់មានការចាប់អារម្មណ៍ទេណាតើហេតុអីបានឥឡូវរដ្ឋាភិបាលលោកដៃចូលមកធ្វើការងារហ្នឹងណាឥឡូវហ្នឹងយើងមើលឃើញយើង ពិនិត្យទៅទៅឲ្យសិន ហើយបានយើងយើងយើងធ្វើការវិភាគណាថាតើផលចំណេញដែលបានមកឲ្យប្រជាសាស្ត្រខ្មែរវាចំណេញកន្លែងណាណា ចំណេញតាំងពីដើមមកទល់ឥឡូវ បានត្រឹមតែថែរក្សាប៉ុណ្្នឹងទេថែរក្សាកីឡាហ្នឹងឲ្យមានកន្លែងលេងច្បាស់លាស់ទោះបីគេរៀបចំទោះបីគេឲ្យបើយើងលេងគេមិនឲ្យក៏យើងលេងដែរពីដើមយើងអត់មានខ្លាចទៅណាទាំងអស់អារដ្ឋាភិបាលមុនមុនហ្នឹងតាំងពីបារាំងមកហ្នឹងយើងចង់អុំចង់អីហ្នឹងស្រែងយើង ឆ្នាំណាយើងអ៊ំក៏អ៊ំទៅយើងមិនអ៊ំក៏ស្រែងយើងក៏មានពេលខ្លះយើងអត់អ៊ំអត់អីចឹងដែរពីដើមមិនមែនតែអ៊ំគ្រប់តែពេលទេព្រោះពេលស្រុកទូរភិកយើងមិនអ៊ំឯណាណាទេសង្គ្រាមជប៉ុនសង្គ្រាមលោកលើកទី2យើងអត់អ៊ំទេនឹងកូឡូវីតអីចឹងណាពេលស្រុកស្រួលបានយើងអ៊ំអញ្ចឹងណាប៉ុន្តែវាមិនមែនរដ្ឋាភិបាលចេញមុខរៀបចំតែអីបានឥឡូវរដ្ឋវៀតណាមចេញមុខរៀបចំណាមកពីវាមានជំនួយណា ហើយជំនួយនឹងកើតមកពីណាកើតមកពីសហព័ន្ធកើតមកពីបងប្អូនយើងដែលភៀសខ្លួនចេញមកក្រៅនេះឡូវបែកទៅជារឿងហ្នឹងដល់ដល់បានផលប្រយោជន៍យើងចាប់ដើមគិតមើលតើផលប្រយោជន៍នោះទៅណាណាវាបានមកយើងឬមួយបានទៅគេឬមួយបានមកយើងបន្តិចបានទៅគេច្រើនហើយចំណេញនៅលើផ្នែកការផ្សព្វផ្សាយផ្នែកខាងថែរក្សានឹងបានអីខ្លះ វិភាគឲ្យដិតដល់ឲ្យល្អិតដល់អស់ទៅប៉ុន្តែខ្ញុំមិនអាចចង់និយាយពីប្រវត្តិនឹងត្រួសត្រាសជំរាបជូនសិនថារឿងយើង ពីមុនមកក៏ដោយ មកដល់ឥឡូវក៏ដោយអត់មានខុសគ្នាទេរបៀបថែរក្សារបៀបរបបនៅដូចគ្នាប៉ុន្តែពីដើមយើងមានការលំបាកជាង ដោយការរៀបចំមិនមានសម្ដាប់ធ្នាប់ដូចចឹងទេ ពីដើមព្រះអង្គទូក ណែរស់ស៊ីទូកយួនអីវាចែវពេញតាព្រែកហ្នឹងព្រោះមិនលឺសូរទេដល់ពេលជិតមកដល់ខាងមុខហ្នឹងលឺសូរតែបាឡាអែបយោបាឡាអែបយោហ្នឹងស្រ័យតែចឹងរហូតឲ្យអាឡែងទូកបាឡាទូកអីវារស់ស៊ីវានៅតែរហេតរហូតវាស្ដាប់ណាមកពីអាញាធមមានហាមណាមួយបានអត់ទេហើយយើងអ៊ំស្រែងចិត្តអាញាធមវាមិនខ្វល់ខ្វាយទេហើយអ៊ំកើតក៏កើតមិនកើតក៏ហីទៅប៉ុន្តែចាត់ចែងដោយគណៈកម្មការយើងទាំងអស់ និយាយខ្មែរទាំងអស់យើងចង់និយាយមិនដែលមាននិយាយយួនដោយឥឡូវទេនិយាយឃើញប៉ុន្តែតើយើងបានចំណេញទេពីមុនថាបានចំណេញត្រង់ឲ្យយើងស្ដាប់ក៏បានពេញចិត្តវាភាសាយើងសុទ្ធសាធដាក់ពងដាក់មីក្រូអីនិយាយ37មិនមានអាណាមកហាមខាត់យើងថាមកនិយាយពងឯកដាលផ្សារឃ្លាំងអត់ទេ មានអាណាហ៊ាននិយាយទៀតមកពី យួនពីមុនមកនោះមិនដែលហ៊ាននិយាយអីមួយខ្មែរវាដឹងថាដីនឹងដីរបស់ខ្មែរពិតប្រាកដឧទាហរណ៍អញ្ចឹងណាអញ្ចឹងដែលផលចំណេញពីដើមមកទល់ឥឡូវនឹងវាដូចតែគ្នាអញ្ចឹងបើពីដើមគ្មានណាឲ្យរង្វាន់យើងទេវាគ្មានរង្វាន់អីដូចថាថ្ងៃនេះទេហើយរង្វាន់សប្ថ្ងៃនឹងក៏មិនមែនមកពីរដ្ឋាភិបាលនឹងដែររង្វាន់មកពីអ្នករស៊ីខ្លះវាមកពីជំនួយបរទេសខ្លះអញ្ចឹងណាកូន ជំនួយ បរទេសដែល គេហៅថាជំនួយ កិច្ចការសង្គ្រោះបរទេសរបស់ប្រទេស អ្នកដែលមានអឺទ្រព្យសម្បត្តិគេជួយសហរដ្ឋអាមេរិកអូស្ត្រាលី កាណាដាអឺ Northwest Northwest ឯហ្នឹងឃើញចឹងជួយយើងច្រើន ណាស់ប៉ុន្តែយើងអត់ដឹងហុលឡង់ឯនេះប្រទេសនីដឺឡែនណាណាគេជួយយើងច្រើនណាញូហ្សេឡង់ហ្នឹងជួយច្រើនដែរ ប៉ុន្តែអ្នកដែលជួយ ផ្នែកខាងវប្បធម៌ culture ហ្នឹងគឺ Norway ហ្នឹងជួយខ្លាំងជាងគេហើយកាណាដាគេជួយច្រើនជាងគេគេអបធម្មដល់រឿងហ្នឹងប៉ុន្តែគេជួយគេឆ្លាតណាស់ប្រទេសជាទូទៅជាប្រទេសគេអត់មានអឺរបៀបអីទេ គេជួយមកខ្មែរក្រមប៉ុន្តែគេជួយទៅតាមរយៈ UNESCO ដើម្បីឲ្យ UNESCO នឹងទៅតាមដានផ្ទាល់ UNESCO គឺជាស្ថាប័នរបស់អង្គការសហជីវជាតិ ដល់ទៅជិញអញ្ចឹងទៅរដ្ឋាភិបាលវៀតណាមញើតហើយមួយទៀតស្ថាប័នជំនាញរបស់ UNESCO គាត់ទៅគ្រប់គ្រងមើលតាំងពីអាកន្លែងវិទ្យការសាងសង់នោះឡើងគ្រូជាជំនួយបរទេសទាំងអស់តារដ្ឋាភិបាលយួនមានតែសង់អានឹងឲ្យយើងណាអញ្ចឹងណាណាហើយយើងនិយាយហោហែមកប្រជាពលរដ្ឋណាក៏ដឹងដែរវេទិកាហ្នឹងជាអំណោយរបស់បរទេសសង់ឲ្យហើយអាកន្លែងហ្នឹងវាត្រូវតែ សំតែមិនអាចលក់សម្បត្តិលក់អីទេវាមិនទៅការលក់សម្បត្តិទេប៉ុន្តែឥឡូវលើសូថាលក់សម្បត្តិចូលខ្លះហើយគេអញ្ជើញភ្ញៀវដើម្បីគង់នៅវេទការកិត្តិយសនឹងខ្លះទៅសម្បត្តិចូលដូចជា50,000ម្នាក់អឺ50000 50000ដុងណា50000ដុងហ្នឹងយើងគិតមើលទៅប្រហែលជា4 5ដុល្លារអីហ្នឹងឯងណាណាទងហ្នឹង1ដុល្លារបានប៉ុន្មានខ្ញុំតាំង10000 15,000ដុល្លារអឺនឹងដុល្លារអូស្ត្រាលី15,000ដុល្លារលុយអូស្ត្រាលី1ដុល្លារហ្នឹងហើយ15,000ដុល្លារបើគិតជាលុយអាមេរិកយើងថា20,000ចោះអញ្ចឹង20,000 5 5 50000ហ្នឹងវា2ដុល្លារ5កាក់អាមេរិកហ្នឹងណាបើគាត់អូស្ត្រាលីប្រហែលជា3ដុល្លារកន្លះអីហ្នឹងឯងអញ្ចឹងដូចអញ្ចឹងប៉ុន្តែហ្នឹងគេលើសូគេនិយាយថាសម្រាប់ការថែទាំ សម្រាប់តម្លៃបោះសម្អាតអីអីចឹងគេជួលតែនោះគេអាចជួលបុគ្គលិកមន្ត្រីរាជការអីសម្រាប់ការងារខាងបរិស្ថានបោះសម្អាតអីបានតើណាអញ្ចឹងប៉ុន្តែគេចង់ធ្វើអីធ្វើទៅអានោះវាជឿងទិញទួចទេថ្លៃផ្ញើកង់ផ្ញើអីវ៉ានឹងអ្នករស៊ីឯកជនអីកង់អើផ្ញើម៉ូតូផ្ញើឡានអីអ្នករស៊ីឯកជនបានផលចំណេញប៉ុន្តែយើង និយាយអំពីផលប្រយោជន៍ដែល ប្រជាពលរដ្ឋយើង សមនឹងទទួលបាន គឺប្រាក់ឧបត្ថម្ភរបស់ជំនួយបរទេសនៅខាងក្រៅច្រើនជាងនេះឆ្ងាយណាស់យើងពិនិត្យមើលតាំងពីច្បាប់ជនជាតិដើមកើតឡើងដែលរដ្ឋវៀតណាមចុះហត្ថលេខាទទួលស្គាល់មកទល់ឆ្នាំនេះវាចូលឆ្នាំ5ដល់10ឆ្នាំ ចឹងណា2007មកឡូវនោះឆ្នាំទី15រដ្ឋវៀតណាមសំតែ ទៅលើកតម្កើងពិធីអនអំទូកនឹងហើយឧបត្ថម្ភទៅដល់កីឡានឹងឲ្យសមជាមួយនឹងការបដិញ្ញាចិត្តរបស់ខ្លួនជាមួយអង្គការសហជីវជាតិជួយកម្រិតនឹង យើងធ្វើការប្រៀបធៀបជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនបច្ចុប្បន្នដែលរដ្ឋវៀតណាម ទទួលបានពីទឹកដីនៃជនជាតិដើមខ្មែរក្រម គឺមិនសមឡើយការថែទាំហ្នឹងអត់សមទេយើងវិភាគឲ្យត្រឹមត្រូវកាលមិនទាន់មានច្បាប់ស្ដីពីសេចក្តីមិនទាន់មានសេចក្តីប្រកាសស្ដីអំពីសិទ្ធិជនជាតិដើមយើងមិនទាន់និយាយយើងមិនទាន់និយាយទេយើងនិយាយតែក្នុងរយៈពេល15ឆ្នាំហ្នឹង រដ្ឋវៀតណាមមានការធ្វេសប្រហែសចំពោះការថែ រក្សាប្រពៃណីរបស់ខ្មែរក្រមនិងនិយាយឲ្យយុត្តិធម៌យើងកុំចេះតែនិយាយប៉ាតណាប៉ាតណីដោយមិនមានគោលដៅអាងពីព្រោះកាលរដ្ឋវៀតណាមសេរីក៏អញ្ចឹងដែរអត់មានយកចិត្តទុកដាក់មួយយើងទេហើយយើងមិនដែលបានរង្វាន់អីផងរង្វាន់លើកទឹកចិត្តដោយសារគណៈកម្មការគ្នាយើងអង្គាសលុយតាមវត្តហើយដើរសុំទៅតាមឈ្មោះនៅក្នុងផ្សារប៉ុណ្ណឹងទេជួយលើកទឹកចិត្តគ្នា ឥឡូវគេឲ្យលើកទឹកចិត្តចឹងដែររង្វាន់ជាប់ដូច200លានចឹងឯងខ្ញុំតាក៏ជាប់លេខ1សម្រាប់បរោះបរោះហើយខាងនារី150លានអីចឹងទៅយើងគិតមើលប្រហែលជាខ្ទង់10000ដុល្លារចឹងហើយបងកណាបើថាបរោះប្រហែលជា12000ដុល្លារអូស្ត្រាលីបើស្ត្រីប្រហែលជា7000ដុល្លារអូស្ត្រាលីតើយើងទៅបូកប៉ាន់នឹងការវឹកហាត់ ហើយនឹងការចំណាយទូកអីមកកម្លាំងអ្នកអ៊ំនឹងទៅវាសំទេថាមិនសំទេនេះហើយយើងគិតតែក្នុងរយៈពេល15ឆ្នាំពេលដែលសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមនឹងកើតឡើងរដ្ឋវៀតណាម មានការធ្វើប្រហែសត្រង់ចំណុចហ្នឹងមិនលើកតម្កើងមិនសំនេះជាចំណុចដែលយើងត្រូវតវ៉ាតែរយៈពេល15ឆ្នាំកន្លងមកហ្នឹងទេពីមុនមកយើងអត់តវ៉ាទេអញ្ចឹងយើងអត់និយាយដល់អញ្ចឹងគុណ ព្រោះយើងថែទាំបានគាត់មកហើយមកទល់ពេលនេះឥឡូវរដ្ឋវៀតណាម ចង់ធ្វើជាការកេងចំណេញខ្ញុំកណាលឺសូរហូតទៅដល់ភ្នាល់គ្នាជាលួចជាកាក់ទៀតមានការលក់ដូរទិញទូកនេះថ្លៃប្រមាណទិញទូកនោះថ្លៃប្រមាណទៀតលក់ទៅវាទៅបង្កើតទៅជាលបែងអានឹងរឿងរបស់គេធ្វើទេអ្នកណាធ្វើចង់យកអានឹងធ្វើជាលបែងធ្វើទៅប៉ុន្តែទៅតាមច្បាប់របស់អន្តរជាតិ ដែលគេចំណេញពីលក់ដូរលិញលបែងយើងធ្វើផលចំណេញអញ្ចឹងលក់ដូរពីញើសឈាមនេះគេហៅញើសឈាម ប្រឹងប្រែង ខិតខំរបស់ ខ្មែរក្រមជាឈ្មោះកីឡាមួយឡើង ការធ្វើទូកការចំណាយការសំអ្នកអមធ្វើម៉េចរៀបចំស្លៀកពាក់ទៅសុំជំនួយឧបត្ថម្ភពីអ្នកបរទេសមករៀបចំខ្លួនឲ្យអមឲ្យបានសមឲ្យคลายទៅញីតឯងបង្កើតជាមុខរបររស់ស៊ីពីកីឡាទូកនឹងបាន សំតចែកមកឲ្យអ្នកកីឡាទូកហ្នឹងទើបបានយុទ្ធធរត្រឹមត្រូវទៅតាមលក្ខណៈលបែងប្រជាប្រិយនៅលើពិភពលោកគេលេងដូចជាកីឡាទាត់បាល់ជាដើមគេបានផលចំណេញគេចែកជូនផលប្រយោជន៍ហ្នឹងទៅឲ្យកីឡាករនោះបានការរកស៊ីអីក៏ដោយ វាមិនដូចថាมันមិនមានឈ្មោះមួយយ៉ាងទៀតគេហៅថាព្យួរស្រែឬខ្នងរបស់អ្នកទុនខ្សោយនឹងអញ្ចឹងវាវាអត់អយុធធម៌ យើងអត់មានការជឿចាប់ទោះបីវាគ្មានផលប្រយោជន៍ឲ្យយើងមែនប៉ុន្តែយើងយើងមានអារម្មណ៍មួយថាមិនសមមិនសមណាមិនមិនពេញចិត្តមិនស្មើភាពមិនស្មើភាពគ្នាគេហាក់ដូចជានៅតែរំលោភបំពានទៅលើការប្រងើយកន្តើយរបស់យើងអញ្ចឹងណាបងប្អូនយើងក៏មិនខ្វល់ខ្វាយរឿងហ្នឹងទេគុណអត់ដឹងរឿងហ្នឹងផងប៉ុន្តែយើងដែលជាអ្នកដឹងហ្នឹងដែលជាអ្នក ដែលជាអ្នកលំបាកដែលជាអ្នកខ្វល់ខ្វាយកន្ទក់បន្ទិញនៅក្នុងអារម្មណ៍របស់យើងអញ្ចឹងហើយយើងមើលឃើញថាมันគួរទុកឲ្យបងប្អូនយើងត្រូវគេបំពេញនៅសិទ្ធិសេរីភាពអញ្ចឹងឯងនឹងនឹងនិយាយយុទ្ធធម៌ម្យ៉ាងទៅគាត់សំនឹងទទួលនៅអ្វីដែលគាត់បានចុះកតិកាសញ្ញាអញ្ចឹងហើយវាខុសពីពាក្យដែលគាត់មកអួត សំញែងជាមួយនឹងបរទេសបើគាត់មិនធ្វើហើយគាត់មិនមកអួតប្រាប់គេគាត់មិនមកអះអាងប្រាប់គេថាគាត់បានធ្វើល្អហើយយើងក៏មិនថាទៀតប៉ុន្តែมันបានធ្វើហើយមកមកមកប្រាប់គេថាថាបានធ្វើនេះបានធ្វើត្រឹមត្រូវហើយ បានចែកជូនត្រឹមត្រូវហើយ លើកកម្ពស់អញ្ចឹងហើយប្រកាសអញ្ចឹងហើយហើយថាជួយទំនុកបំរុងប៉ុន្តែទៅបំផិតបំភ័យគ្នាយើងនឹង កុំឲ្យគ្នាយើងធ្វើអីបានទឹកសិទ្ធិសេរីភាពតាមពិតកីឡាករពីឆ្នាំហើយ ខ្ញុំអង្គណាធ្វើការអបអរសាទរមានផ្លាកនៅ ខាងក្រោយជា ភាសាខ្មែរប៉ុន្តែឆ្នាំនេះលុបចោលអស់អត់មានផ្លាកភាសាខ្មែរអក្សរសាស្ត្រខ្មែរត្រូវតែយ៉ាងហោចបំផុតត្រូវឲ្យលើកឲ្យមានភាសាខ្មែរមួយជំហៀងអញ្ចឹងចង់ដាក់ភាសាវៀតណាមក៏យើងអត់ថាយដែរប៉ុន្តែដាក់ទៅមកខាង ឲ្យដាក់ភាសាខ្មែរនឹងឲ្យចំពីព្រោះប៉ុននេះជាប៉ុនខ្មែរហើយមិនមានធ្វើរាល់ដងទេធ្វើតែម្ដងទៀតដែលមកអាចធ្វើនៅកណ្ដាលទីប្រជុំជនរបៀបនឹងបានដោយសារយើងអត់មានកន្លែងអមសម្រាប់ខ្មែរបើយើងមានកន្លែងអមសម្រាប់ខ្មែរក៏ខ្មែរតែអមនឹងខ្មែរអត់មានមកចង់ញីញ៉ៃនេះទេប៉ុន្តែថាទឹកដីនឹងជាទឹកដីរបស់យើងវាកន្លែងនឹងមកទីប្រជុំជនយើងមានកន្លែងហៅថាបន្ទប់ទឹកសាធារណៈมันពិបាកអីអីចឹងណាគាត់ណា ដើម្បីដោះស្រាយមនុស្សស្រីក៏មានកន្លែងមនុស្សប្រុសក៏មានកន្លែងសមរម្យចឹងយើងពីដើមសិននៅតាមទូកទៅគ្រូទៅសុំគ្នាតាមទូកដើម្បីបាត់ជើងបាត់ដៃតើពិបាកណាទៅអញ្ចឹងមកយប់ទៅគ្រូគិតមើលអ្នកខ្លៅអត់ហ៊ានញ៉ាំទឹកទេមនុស្សស្រីខ្ញុំកណាឃើញហើយការខ្ញុំកណានៅក្មេងៗគាត់ពិបាករកកន្លែងបាត់ជើងបាត់ដៃត្រូវចុះទៅតាមទូកទូកយើងតាមវត្តមកហ្នឹងមានបន្ទប់ទឹកខ្លួនអីតាមទូកហ្នឹងសុំគេចុះបាត់ជើងតាមទូកហ្នឹង ផ្ទះនេះអស់អស់ហ្នឹងយើងអត់មានកន្លែងណាហើយទីលាន សាធារណៈពីដើមអត់មានទេបន្ទប់ទឹកវាពិបាកអញ្ចឹងយើងឃើញអឺថាថាណាភាពលំបាកផ្ទាល់របស់ប្រជាពលរដ្ឋខ្មែរក៏អត់មានអ្នកណាល្អូលទាំទៀតចិត្តតស៊ូដើម្បីថែរក្សាពេលនេះនឹងទៅមកដល់ថ្ងៃនេះគេគេចំណេញពីផលប្រយោជន៍នឹងគេថាគេបានលើកកម្ពស់ច្រើនណាស់ទទួលស្គាល់ការរៀបចំឲ្យមានរបៀបរៀបរយ ការអមទូកពេលខ្លះបុកជន់ពីលើទូកទូក3សន្លឹករបស់ប្រជាពលរដ្ឋវៀតណាមដែលមិនស្ដាប់ប្រកបហ្នឹងលិចក៏មានដែរគឺទូកមកលឿនចាប់ប្រាំងមិនទាន់កិនពីលើអញ្ចឹងទៅលិចទៅណាហើយគ្មានអ្នកណាសល់អ្នកណាទេនិយាយឃើញនៅសម័យដើមខ្ញុំកណាធ្លាប់ឃើញរឿងហ្នឹងកើតឡើងតែឥឡូវគេរៀបចំបានរៀបរយហើយយើងតិចមានគ្រោះថ្នាក់ណាពីដើមទូកយើងរវល់អាកិច្ចពីទូកនេះទូកនោះជួនអំលិចកដាលពេកហ្នឹងក៏មានដែរ លិចណាលិចឆែលពងប៉ានមកអំពីវខ្វះការរៀបចំអរញគេហៅអឺផ្លូវអ៊ំហ្នឹងរចនាសម្ព័ន្ធរចនាសម្ព័ន្ធផ្លូវទឹកហ្នឹងឲ្យវារៀបរយឥឡូវអ៊ំមកគឺថាដឹងរៀបរយហ្មងទៅលូនអត់មានចាំបាច់គិចលេចគិចកើតទេពីដើមគិចអាទូកដែលវាអត់មានសម្ដាប់ធ្នាប់នោះមកអំពីអញ្ញាធម៌វាអត់រៀបឲ្យអញ្ចឹងហ្នឹងគុន ប៉ុន្តែអត់មានច្បាប់មានអត់មានសេចក្តីប្រកាសពីអង្គការសហជីវជាតិយើងទៅចោតគេមិនបានអត់បានទៀតទឹមតែ5ទៅ10ឆ្នាំហ្នឹងគេរៀបចំមកដល់ឥឡូវឃើញតែសំរុំអញ្ចឹងឯងយើងនៅឃើញខ្វះខាតតែប៉ុណ្្នឹងឯងខ្វះខាតផ្ដល់ផលប្រយោជន៍ទៅឲ្យកីឡាករមិនត្រឹមត្រូវផ្ដល់ផលប្រយោជន៍ទៅឲ្យគណៈកម្មការរៀបចំពីព្រោះការវឹកពើនមក10000យកទៅយកទៅចាយអីគ្រាន់គូបន្ទប់ទល់អីគ្រាន់ នេះគ្រាន់តែលើកទឹកចិត្តទៅសូមអីចែកគ្នាក៏មិនគ្រាន់ផងកីឡាករវត្តខ្លះដល់ទៅ100អ្នកជាង100អ្នកណោះកីឡាករអំរងទៀតណោះទូកណាច្រើនចំណោះច្រើន ដល់70ជាងអ្នក64 56អីចឹងឧទាហរណ៍ណាហើយមានច្រើនផុត74នៅចំណោះទូករបស់យើងអញ្ចឹងចែកគ្នាអត់ក្រាន់ទេហើយជួយចំណំចំណាយពេលក្រុមអ៊ំវឹកហាត់នោះ វឹកហាត់តែមួយខែបានគាត់មកធ្វើឲ្យល្អមើលទេវឹកហាត់ចង់ឲ្យឈ្នះតោះពី2ខែឡើងទៅណាពី2ខែឡើងទៅនោះអ៊ំអត់សម្រាកឯងគាត់ណាហើយវឹកហាត់ក៏ដោយអ៊ំ maintain ក៏ដោយចំណាយកម្លាំងដូចគ្នាចំណាយកម្លាំងហត់ណាណាអ៊ំយ៉ាងតិចក្នុងមួយថ្ងៃនឹង6ម៉ោង បានគ្រប់កម្លាំងសមដើម្បីមកអមផ្ដាច់ប្រត់ព្រោះអមថ្ងៃនោះដូចជា8ជុំបាទ8ជុំมันផ្ដាច់ប្រត់យក8ជុំគុនមើលរយៈចម្ងាយ1200ម៉ែត្រជាង1គីឡូអមរយៈពេល3នាទីចុងក្រោយក្រោម3នាទីទេអឺហ្នឹងក្រោម3នាទីតិចតួចបានបានបានคล้ายទៅជាទូកជម្រើសលេខ1អញ្ចឹងណាដូច្នេះពិនិត្យជាទូទៅ គឺថាទទួលស្គាល់ផលប្រយោជន៍ដែលយើងនៅបានមាន គឺយើងនៅតែថែរក្សាប្រពៃណីនឹងបាននឹងទី1អត់មានអត់មាន ចំណេញអត់មានខាតទេ ពីដើមមកទល់ឥឡូវថែរក្សារបៀបបបអ៊ំនឹងនៅបានដដែលបានផលប្រយោជន៍ល្អមួយ គឺថារៀបចំប្រព័ន្ធអ៊ំនឹងមិនមានឧបសគ្គមិនមាន គ្រោះថ្នាក់ដូចពីដើមបាទ លិចទូកនេះអីបាទមានការរៀបចំនឹងទទួលស្គាល់សុំសរសើរកន្លែងហ្នឹងតែបាត់បង់នៅផលប្រយោជន៍មួយដោយមានការនិយាយភាសាយួននឹងចង់ចានជាខ្មែរដល់កន្លែងនោះណានិយាយខ្មែរនឹងបានតែទួចពីដើមនៅជំនាញយើងនិយាយខ្មែរនឹងពី3នាក់និយាយតគ្នាប្រដាក់គ្នាអញ្ចឹងលោកអាចារ្យខៃយើងដែលលោកលំខាយពោហើយនៅអាមេរិកអាមេរិកអញ្ចឹងនោះគឺថាអ្នកទទួលបន្ទុកប្រកាសរឿងអំទូកហ្នឹងហ្នឹង ព្រោះថាត្រូវតែមានអាចារ្យខៃនឹងហ្មងមកទល់ឥឡូវបញ្ជូន80ជាងហ្នឹងនិយាយមិនបាច់មីក្រូឯណោះណានិយាយនិយាយមិនបាច់ក្បាលមីក្រូទេបងអញ្ចឹងណាអស្ចារ្យអញ្ចឹងថ្ងៃបោះឆ្នោតសហព័ន្ធហ្នឹងគឺឡើងប្រកែកឡើងឡើងប្រកាសធ្វើគណៈកម្មការហ្នឹងសំលេងនៅតដែលជាង80ហើយគឺថាណោយទៀនកើតមកគឺមានសំលេងអញ្ចឹងម្ដង ព្រះអង្គហ្នឹងដូចគោលសកទេបុតចឹងហ្នឹងដូចរបៀបចឹងរបៀបបានធ្វើប៉ុនរឿងសម្លេងនឹងច្រើនពាក់ព័ន្ធជាមួយការប្រកោកប្រកាសអីចឹងណាណានឹងចឹងរឿងមួយទៅហើយមួយទៀតបាត់នៅកន្លែងផ្លាកអក្សរខ្មែរណាគួរកប់បីអញ្ញាធរគួរកប់បីឲ្យមានផ្លាកអក្សរខ្មែរនឹងឡើងវិញស្លាកអក្សរខ្មែរពីក្រោយនឹងប្រកាសឲ្យវាមានអានោះបានឈ្មោះថាលើកតម្លៃ ហើយត្រូវឲ្យមានគឺថា មិនចាំបាច់យួនអីមកស្ដាប់បញ្ញាញ៉ៃទេបើឬមួយក៏មានអ្នកបបប្រែអីពីក្រោយទៅធ្វើឲ្យវាអស់ចាទៅនិយាយខ្មែរទាំងអស់ហ្មងទៅមកពី អ្នកដែលទៅមើលទូកនោះមកខ្មែរនោះវា90%ហើយយួនមានប្រហែល10%ចាំបាច់និយាយយួនអីវាអស់ចាអីនៅត្រង់អញ្ចឹងហ្នឹងកូនចាំបាច់ទេប៉ុននឹងប៉ុនខ្មែរសុតហើយនោះ ទៅខាងវេទិកាសិនអ្នកធំគេអ្នកធំនោះមានយួនតែ10%នឹងមានអ្នកបកប្រែទៅថាឯងទៅប្រជុំនៅបរទេសមិនក៏ចេះស្ដាប់បកប្រែយួនបានហើយយួនចេះខ្មែរនឹងបកប្រែយួនទៅស្ដាប់តិចដល់ស្ដាប់កាសរត់ណាព្រោះកម្មវិធីនឹងកម្មវិធីរបស់ខ្មែរដែលថាអេកណាចង់និយាយថារដ្ឋាភិបាលមកប្រកាសជាមួយជំនាបអង្គការសហជីវជាតិថាលើកតម្កើងណាស់ហ្នឹងធ្វើអញ្ចឹងទៅ ធ្វើរបៀបដូចខ្លួនឯងទៅប្រជុំអង្គការសហប្រជាជាតិអញ្ចឹងមួយណាមិនស្ដាប់ទៅជាអស់មានអាណាចេះស្ដាប់អង់គ្លេសច្បាស់លាស់វាអត់ប៉ុន្តែមិនក៏មិនថាគេផងអញ្ចឹងឥឡូវអង្គការសហប្រជាជាតិគេប្រជុំអង់គ្លេសមានណាមួយទៅតវ៉ាអត់ផងមកអំពីអានឹងនៅប្រទេសគេណាគេប្រកាសថាឥឡូវភាសានឹងភាសាយៀនហ្នឹងហើយហើយ បើសិនណាគេប្រជុំរឿងខ្មែរក៏ខ្មែរក៏គេមានតែបកប្រែខ្មែរនឹងបកប្រែណាចង់ស្រាប់ខ្មែរស្រាប់ណាចង់ស្រាប់យួនស្រាប់ទៅណាមិនក៏មានអ្នកបកប្រែបានអមកមកប្រជុំអីធ្វើទស្សនកិច្ចនៅខ្មែរមិនក៏បកប្រែខ្មែរបានបកប្រែខ្មែរបានហើយដល់ឱកាសនឹងមិនក៏អ្នកបកប្រែបានមកពីគាត់មិនចង់ធ្វើណាអញ្ចឹងណាហើយវាអាចម្យ៉ាងដែរអាជ្ញាធរយើងអត់តបណា មន្ត្រីសង្ឃដៃគុណចាស់ចាស់ដូចដៃគុណតាំងណកណាឃើញលោកពងនៅក្នុងតាមិនក៏លោកមិនបាល់អយបាល់ហើយលោកលឹមយ៉ាងហ្មងនឹងខ្មែរតាខ្មែរទាំងអស់ណាគណៈកម្មការខ្មែរមកកភ្លោកនៅក្នុងយើងពួកអង្គប្រជុំរៀបចំបនអំទូកនឹងគេមានរៀបចំធ្វើភ្លាមណាគាត់គឺប្រជុំចោះឡើងចោះឡើងត្រូវធ្វើអីខ្លះរៀបចំអីខ្លះប៉ិន ដៃគុណលោកតាលោកតាអស់នឹងជួនអត់មានអោយយោបល់គេតែយើងអោយយោបល់ទៅបានហើយណាព្រោះដូចពីឆ្នាំទៅហេតុអីបានឆ្នាំទៅលើកផ្លាកខ្មែរហើយឆ្នាំនេះហេតុអីបានអត់លើកយើងចង់សួរឲ្យឆ្លើយណាហេតុអីណាកំពុងបំបត្តិចោលយ៉ាងម៉េចហ្នឹងហើយប៉ុនខ្មែរមិនសមតឲ្យមាន ខ្មែរអញ្ចឹងវាវាទៅតាអបសំជាមួយការបដិញ្ញាថាខ្លួនឯងលើកតម្កើងណាក្រៅចង់និយាយអញ្ចឹងទេ បើមិនមកអួតប្រាប់គេថាលើកតម្កើងខ្មែរអានឹងយើងក៏អត់ថាទៀតប៉ុន្តែធ្វើមិនគ្រប់គ្រាន់ហើយមកអួតប្រាប់គេថាធ្វើបរិបូរហើយថានឹងខ្មែរពេញចិត្តហើយឥឡូវយើងមានអ្នកមិនពេញចិត្តនិយាយជាមួយយើងច្រើនណាស់ប៉ុន្តែគាត់អត់មានឱកាសទៅប្រជុំនៅក្នុងគណៈកម្មការរៀបចំអញ្ចឹងចង់និយាយប្រាប់គណៈកម្មការរៀបចំហ្នឹងទាំងប្រសង់ដែលគុណតាំងណោ ដៃគុណស្អីនៅឯវត្តសមោកដែលជាសមាជិករដ្ឋសភាហ្នឹងលោកតាណាងរះលោកលឹមយ៉ាងម៉ាំងឲ្យដឹងអញ្ចឹងថាប្រជាពលរដ្ឋគេអត់ពេញចិត្តច្រើនប៉ុន្តែគេអត់មានកន្លែងនិយាយប្រាប់គេនិយាយប្រាប់យើងឥឡូវយើងជួយផ្ដល់តំណែងនោះឲ្យដឹង ថាគួរតែគិតគូររៀបចំរឿងហ្នឹងឲ្យត្រឡប់មកវិញឲ្យត្រឹមត្រូវឲ្យវាពេញចិត្តប្រជាពលរដ្ឋខ្មែរណាកុំចេះតែមកនិយាយជំនួសគេក្នុងពេលដែលគេមិនពេញចិត្តផងណាកុំនិយាយជំនួស និយាយពាក្យខ្លួនឯងប៉ុន្តែខាខ្លួនឯងនិយាយជំនួសខ្មែរមិនទេគ្មានខ្មែរណាគេពេញចិត្តទាំងអស់ហ្នឹងគេអត់ទេខ្មែរដូចស្ដាប់យួនមិនទាំងអស់ផងហ្នឹងហើយហើយអ៊ំបនអ៊ំខ្មែរទៅឆ្លៀតពេលអីយួននៅក្នុងខ្មែរហ្នឹងទៀតខ្លួនឯងនិយាយយួន24ម៉ោងឯនោះតែមិនឆ្អែត24ម៉ោង7ថ្ងៃពីដណ្ដប់ខែហើយនោះមិនឆ្អែតមកឆ្លៀតមកនិយាយមួយថ្ងៃពីរបីថ្ងៃរបស់ខ្មែរហ្នឹងទៀតអើយកោ វាចង្រៃអីនៅក្នុងខ្លួនម្លេះកណាចង់និយាយអញ្ចឹងថាវាចង្រៃអីម្លេះបានវាមិនអនុញ្ញាតបើកឲ្យខ្មែរដាច់ដライនេះក្នុងពេលដែលបានប្រយោជន៍ពីខ្មែរទាំងអស់នេះលក់អវ៉ាន់ក៏បានពីខ្មែរទូកក៏ខ្មែរធ្វើរៀបចំបានមិនគ្រប់គ្រាន់ទៀតយកលុយពីបរទេសទៅទៀតថាវេទិកាគេសង់ឲ្យទៀតហើយអានឹងបើគ្មានខ្មែរក្រមគេធ្វើអានឹងឲ្យ វាអត់ចង់ធ្វើទេវាមិនចង់ធ្វើទេប៉ុន្តែមកគិចអត់រួចបានមួយបង្ខំចិត្តធ្វើទៅអញ្ចឹងវាមានវេទិកាយួនអីនៅក្នុងវាអត់ទេអញ្ចឹងលុយគេឲ្យទាំងអស់ហ្នឹងណាបរទេសទាំងអស់និយាយទៅយួនចាំតែចំណេញហ្នឹងធ្វើអីក៏យួនចំណេញទាំងអស់ណាបើរឿងអីបានមិនព្រមឲ្យខ្មែរដាច់ពីថ្ងៃហ្នឹងរឿងអំទូកហ្នឹងយើងវិចិត្រឆ្ងល់ណាបានន័យថាវានៅចង្រៃហ្នឹងហើយវាមាននៅមានចិត្ត មិនចង់ឲ្យយើងរីកចម្រើនពិតប្រកបណាអញ្ចឹងណាតែយើងចង់ចូលរួមនឹងអញ្ចឹងហើយក៏មកចោទថាខ្ញុំកណាអាត្មានឹងអត់ចេះតែនិយាយឡងឡងខ្លួនជាលោកសង្ឃអីក៏ដោយអានឹងតួនាទីលោកសង្ឃត្រូវតែថែទាំណាបើលោកសង្ឃខ្មែរក៏មិនថែទាំអានឹងវាអត់មានសល់ទេឥឡូវមើលទូកនឹងទូកបវត្តទូកងហ្នឹងទូកងាមួយដែលបន្ទុកចេញពីវត្តទៅកម្ពុជាក៏មានដូចកម្ពុជាណាកូន ក្រុមភូមិនេះក្រុមនោះធ្វើក៏នៅតាមវត្តនឹងដែរណាទូកងនោះអត់មានដាក់នៅផ្ទះអ្នកណាទេដាក់ក្នុងវត្តនឹងហ្មងហើយវត្តនឹងហេតុអីបាននៅកម្ពុជាត្រូវធ្វើក្នុងវត្តដែរថាប្រពៃណីនេះធ្វើពីកម្ពុជាក្រោមមកមកក្នុងវត្តនោះមានដីធំដីទលាយដីជាដីសង្គមបានមានកន្លែងដាក់ទូកទូកមួយប្រវែង50 60ម៉ែត្រគ្រូទៅដាក់នៅណាដាក់នៅ អ្នកណាមានប្រឡោះចោលដើម្បីនឹងសោះឲ្យឲ្យទៅថែទាំរាល់ថ្ងៃឲ្យនេះហើយមានកន្លែងសម្រាប់ជួសជុលនេះមិនវត្តណាអាហ្នឹងឲ្យលោកត្រូវតែជឿឆ្អាលជជែករឿងហ្នឹងហើយរឿងហ្នឹងគឺថាដាច់ខាតត្រូវតែមាន លោកចូលរួមអញ្ចឹងហ្មងបើឲ្យប្រសាក់ទៅនិយាយប្រសាក់មិនដឹងមិនដឹងកន្លែងទៅនិយាយនឹងទៅទៀតមែនទេថារឿងកម្ពុជាក្រោមក៏ដោយកម្ពុជាក៏ដោយគុណ no ape បរិជាណាចក្រថៃឡង់នោះក៏ដោយបងប្អូន ខ្មែរយើង ខ្មែរសុរិនហៅថាខ្មែរលើនោះក៏ដោយក៏កិច្ចជំនួយពីលោកសង្ឃដែររឿងខ្មែរសរសៃឈាមខ្មែរវាជាប់ជាមួយនឹងលោកសង្ឃនឹងមកណាព្រោះលោកសង្ឃនឹងជាជាសាច់ឈាមកូនរបស់អ្នកស្រុកណាណាហើយតួនាទីរបស់គេគេត្រូវថែទាំកន្លែងរបស់គេណាអញ្ចឹងនិយាយមុនមកហើយមិនទាន់មានអ្នកណាមករិះគន់អីទេប៉ុន្តែថា លឺសូរអញ្ចឹងហើយកុំអោយរិះគន់លោកសង្ឃថាមកឈឺឆ្អាលរឿងទងន់ហ្នឹងសោះមកពីទូកចេញពីវត្តអញ្ចឹងឥឡូវទូកនោះថាទូកវត្តដើម7ទូកវត្តត្រីកដាលទូកវត្តចទឹមចាស់ព្រោះអញ្ចឹងត្រូវតាលោកចេញមកឈឺឆ្អាលហ្នឹងឯងចេញវត្តរបស់គេហ្នឹងហើយមកពីទូកទូករបស់លោកណាបើគ្មានលោក មានណាទៅទូកកើតគាត់ថាប្រសក់អ្នកអ៊ំណាប្រសក់អ្នកអ៊ំណា ហើយហើយលោកអ្នកថែទាំទុកឲ្យទុកឲ្យអ៊ំលេងអញ្ចឹងលោកអ្នកដឹកនាំទេបងណាដោយសារជដូនចតានឹងគាត់យកអវ៉ាន់អស់នឹងទៅផ្ញើនឹងវត្តនឹងគាត់ដូចកណានិយាយពីដើមអញ្ចឹងមកណាថាវប្បធម៌ទាំងអស់យកទៅផ្ញើទុកនឹងវត្តនឹងម្លោះហើយអ្នកថែទាំគឺលោកហ្នឹងណាអូខេនឹងអញ្ចឹងអរគុណណាណាចង់យូរតែចង់យូរទេអីទេអឺជក់ចិត្តជក់អារម្មណ៍ដែរពេលមានធិរដ្ឋិការពាក់ព័ន្ធទៅក្នុងផលចំណេញនិង ផលខាតរបស់ប្រជាពលរដ្ឋរបស់យើង បងតាំងមកជួយគេគិតមើលថាហ្នឹងការដែលមិនចេះតវ៉ាឧទាហរណ៍ថាពួកហ្នឹងវាយកកេងចំណេញពីយើងឧទាហរណ៍ថាលុយបរទេសលុយដែលគេជួយឧបត្ថម្ភមកសម្រាប់ជនជាតិក្តាមខ្មែរក្ររបស់យើងដែលជួយឧបត្ថម្ភដើម្បីឲ្យឲ្យកីឡាករហ្នឹងគាត់បានទទួលបាននៅផលចំណេញពីហ្នឹងប៉ុន្តែដល់ពេលខ្លះគាត់បានអត់មានបានផលចំណេញគាត់ហូបតែត្រីខកំប៉ុងហូបជាមួយនឹងមី ហើយគាត់ទៅអុំឈ្នះគេ ហើយទៅបានប្រអំនឹងបានត្រឹមតែមកហត់ហើយអត់បានទទួលផលពីហ្នឹងតើគាត់មកពីគាត់មិនចង់ទៀមទាឬក៏យើងមិនចេះគ្រប់វិធីដល់ទៀមទាហ្នឹងហើយបាទគុំបងសាជាថ្មីអរគុណបងវិជ្ជធម្មោដែលបាន បកស្រាយអំពីការទទួលផលវិជ្ជមាននិងអវិជ្ជមានជាច្រើនហើយខ្ញុំកណាគាត់តែចង់មិននឹងឆ្លើយនៅសំណួរព្រះអង្គខ្ញុំកណាចង់បន្ថែមបន្តិចដែរថានៅក្នុងវេទិកាអង្គការសហប្រជាជាតិស្ដីពីជនជាតិដើមនោះគេមានអឺច្បាប់មួយថា កាលណាគេជីងច្បាប់នឹងមកគេតែងតែផ្ដល់ជំនួយមកតាមក្រោយឯងអញ្ចឹងខ្ញុំសារកាលពីវេទិកាយើងពន្យល់អំពី សិទ្ធិរបស់ជនជាតិដើមហ្នឹងកាលណាយើងយល់អំពីសិទ្ធិហ្នឹងគឺថាផលប្រយោជន៍វាវានឹងបានមកតាមក្រោយហ្នឹងអញ្ចឹងទៅវេទិកាដែលសាងសង់ហ្នឹងមកអំពីគេទទួលស្គាល់ថាជនជាតិដើមខ្មែរក្រមនៅកម្ពុជាក្រមហ្នឹងមានពិតប្រាកដទៅគេផ្ដល់ជំនួយឲ្យទៅធ្វើវេទិកាសាធារណៈសម្រាប់ជនជាតិដើមអំទូកដោយឡែកដោយខ្លួនឯងរបស់ជនជាតិដើម ប៉ុន្តែទៅជារដ្ឋាភិបាលវៀតណាមហ្នឹងគឺថាសម្រាប់ចិត្តទៅយកនៅអាផលប្រយោជន៍របស់ជនជាតិដើមហ្នឹងយកមកធ្វើជាអាជីវកម្មរបស់ខ្លួនដើម្បីយកផលប្រយោជន៍របស់ខ្មែរក្រមទាំងស្រុងតែម្ដងប៉ុន្តែបែរទៅជាចាយក្រំលែកផលតិចតួចបំផុតឲ្យទៅជនជាតិដើមទៅវិញអញ្ចឹងទេអាហ្នឹងវាហាក់បីដូចជានៅក្នុងអាជីវកម្មនានាគេហៅថាលួចនៅ អឺផលអត់ទេលួចនៅអារបស់ដែលគេ បានធ្វើហើយឯខ្លួនឯងរកមិនឃើញនោះកម្មសិទ្ធិបញ្ញាកម្មសិទ្ធិបញ្ញាចាត់ទុកថាយួនសពថ្ងៃកំពុងតែប្លន់យកនៅកម្មសិទ្ធិបញ្ញារបស់ខ្មែរកម្ពុជាក្រមយកមកធ្វើអាជីវកម្មណាពីព្រោះទូកងនេះជាទូកងទូកដែលកម្មវិធីអំដោយឡែករបស់ជនជាតិខ្មែរมันមិនសំដៅទៅលើជនជាតិហៅថាជនជាតិរួមនៅកម្ពុជា កម្ពុជាក្រមនោះទេអញ្ចឹងយួនប្រើពាក្យមួយថាគួរយ៉ាងតោ toàn bộ dân tộc មិនតាន់ត្រូវទេពាក្យហ្នឹងព្រោះគួរ dân tộc វៀតណាមកាញនិង dân តកម្ពុជាក្រោមរបស់ខ្មែរក្រោមជាជនជាតិដោយឡែកមិនមែនយ៉ាងតបវៀតណាមទេអញ្ចឹងបានកន្លែងហ្នឹងហើយដែលយួនកំពុងតែបំពេញទៅលិសិទ្ធអង្គការសហជីវជាតិស្ដីពីជនជាតិដើមហ្នឹងតែម្ដងដែលធ្វើឲ្យយើងទាំងអស់គ្នាជាមួយនឹងបងប្អូនខ្មែរយើងមួយចំនួនទៀតដែលគាត់យល់ច្បាប់ហ្នឹងគាត់មិនទទួលស្គាល់នៅ អាទង្វើគណិតដែលយួនកំពុងតែប្រព្រឹត្តទៅកម្មវិធីអំទូកហ្នឹងទៅតាមរបៀបហ្នឹងទេ មានន័យថារបៀបហ្នឹងជារបៀបកំពុងតែកេងប្រវាញ់នៅកម្លាំងសាធារណៈរបស់ខ្មែរក្រម ដែលខ្មែរក្រមរកឃើញតាំងពីបុរាណអាហ្នឹងជាចំណុចមួយដែលសំខាន់បំផុត យើងទាំងអស់គ្នាគួរតែតវ៉ាប៉ុន្តែខ្មែរក្រមនឹងអត់យល់ដល់ចំណុចហ្នឹងនោះឡើយទេខ្ញុំជឿជាក់ថាខ្មែរក្រមយើងមួយចំនួននៅកម្ពុជាក្រមមិនទាន់យល់ដល់ចំណុចដែល កំពុងបានត្រូវគេកេងប្រវាញ់យួរនៅអាសេចក្តីអឺប្រឹងប្រែងរបស់យើងនឹងធ្វើជាសកម្មភាព របស់គេទៅវិញអញ្ចឹងហើយ ដែលខ្មែរក្រមយើងគួរណាស់តែបើកទំព័រសាវតាថ្មីដែលព្រះអង្គវិយធម្មោបានលើកឡើងថា5ដណ្ដប់ឆ្នាំក្រោយពីអង្គការសហជីវជាតិបញ្ចេញសកម្មភាពច្បាប់តន្លប់ទាំងឡាយដែល គេផ្ដល់ឲ្យជនជាតិដើមនោះគួរណាស់តែស្រាវជ្រាវហើយឬបំរាស់ទៅតាម គោលនយោបាយទាំងអស់របស់អង្គការសហជីវជាតិដែលយួននោះបានចុះខសន្យាទទួលស្គាល់ដែរនឹងជាចំណុចមួយដែលយើងព្រមព្រៀងមិនត្រឹមតែយួនព្រមព្រៀងជាមួយអង្គការសហជីវជាតិទេយួនត្រូវតែមកធ្វើការបំរើគោលនយោបាយរបស់អង្គការសហជីវជាតិនោះផ្ដល់ផលប្រយោជន៍ទាំងឲ្យទៅប្រជាពលរដ្ឋខ្មែរក្រមមិនត្រូវមិនត្រូវកេងប្រវ័ញ្ចនៅកម្លាំងទឹកចិត្តរបស់ខ្មែរក្រមដែលមានតាំងពីសម័យកាលយូរលងមកហើយយកមកធ្វើអាជីវកម្មដោយខ្លួនឯងហើយ កម្រៃផ្ដល់ទៅឲ្យខ្មែរក្រមវាមិនសមភាពតលតែសោះវាមិនបានស្មើនឹងមួយចំណែកភាគមួយនៃរយដងដែលយួនទទួលបានផលប្រយោជន៍ទាំងអស់ហ្នឹងទេឥឡូវបងសូមកាត់បងថាតើផលដែលគេបានមកគេជូនដល់កីឡាកររបស់យើងតើក្នុងមួយនាក់នេះគឺអាចទទួលបានប្រមាណឬក្នុងមួយទុកទទួលបើតាមកណា estimate វិភាគនៅ ក្នុងការគិតគូរនឹងទៅខ្មែរក្រមយើងមួយអ្នកដែលអំបាននៅក្នុង ការជ័យជំនះនៃការអំទូកហ្នឹង ម្នាក់ទទួល បានមិនដល់1លានដុំលុយវៀតណាមផងមានន័យថា1លានដុំដូរមកជាលុយអូស្ត្រាលី បានប្រហែលជា40ដុល្លារតែប៉ុណ្ណោះហើយ40ដុល្លារយកទៅឲ្យវាសមភាពអ្វីជាមួយនឹងការវឹកខាត់រាប់ខែបើយើងទៅធ្វើការងារមួយខែនៅវៀតណាមសប្តាហ៍ហ្នឹងទទួល បានប្រាក់ខែដល់ទៅ12លានក្នុងមួយខែក្នុងមួយខែ12លានដុំយ៉ាងហោចកំសោយបំផុត8លានដុំទៅ12លានដុំ ហើយយើងទៅធ្វើការវឹកខាត់ដើម្បីការប្រកួតប្រជែងកីឡានេះបែរទៅជាទទួលជ័យជំនះបានតែមួយលានដងទៅវិញសួរថាយើងនឹងមិនខាត់បងកម្លាំងទាំងអស់ដោយសារយើងមិនបានយល់អំពីគោលការណ៍នយោបាយអង្គការសហជីវជាតិនឹងហើយដែលធ្វើឲ្យការកេង ប្រវ័ញ្ចរបស់មួយ មនុស្សមួយ ចំនួន ដែលឆ្លៀតឱកាសឆ្លៀតឱកាសដែលយើងមិនយល់ច្បាប់ហ្នឹង ហើយយើងមិនទៀមទាយើងមិនតវ៉ាគេតែងតែប្រព្រឹត្តនៅទង្វើរបស់គេនឹងជានិច្ចកាលចង់និយាយទីផលចំណេញពីអាជ្ញាធរឬក៏មកពីផលចំណេញនឹងគឺអាជ្ញាធរនឹងជាអ្នកទទួលបានផលនឹងតែម្ដងយើងមិននិយាយថារដ្ឋាភិបាលទាំងមូលទេប៉ុន្តែការរៀបចំនឹងចេញពីអាជ្ញាធរដែនដីនៅខេត្តក្លៀងនឹងតែម្ដងវាបូកសរុបជាមួយនឹងខេត្តដតីដតីទេមានការគេចំណេញចឹងដែរបើសិនតែខេត្តខេត្តក្លៀងធ្វើបានខេត្តដតីដតីទេក៏គេធ្វើចឹងដែរមកពីគេធ្វើគោលការណ៍តែមួយនេះ អាហ្នឹងជាចំណុចទី1ដែលខ្ញុំកណាចង់លើកឡើងថានេះជាផលដែលអវិជ្ជមានបានផលអាក្រក់បំផុតសម្រាប់ឲ្យផ្ដល់នឹងផលប្រយោជន៍ទៅឲ្យខ្មែរក្រមហ្នឹងបាត់បង់ហើយទី2ដែលខ្មែរក្រមយើងបាត់បង់បាត់បង់ភាពជាស្ដែងដែលជាជនជាតិខ្មែរក្រមពិតប្រកបមិនបានសម្ដែងនៅសេចក្តីក្លាហានរបស់ខ្លួននឹងនិយាយជាភាសាខ្មែរពិតប្រកបអសរសាខ្មែរខ្មែរក្រមគួរណាទៅតាំងពីពីពោអា ការយកទៅសូកនៅកន្លែងនោះរៀបចំវិធីតាំងពិព័រណ៍ដែលជាស្នាដៃរបស់ខ្មែរក្រមមានស្អីខ្លះយកទៅតាំងពិព័រណ៍នៅទីនោះតែម្ដងហើយយើងធ្វើជាការងារអឺផ្សព្វផ្សាយព័ត៌មានទាំងអស់ថានេះខ្មែរក្រមមានគោលនយោបាយអញ្ចឹងមានការរស់នៅវិធីរស់នៅរបៀបហ្នឹងហើយវិធី រក្សានៅប្រពៃណីទំនៀមទម្លាប់យ៉ាងណាយ៉ាងណាអានោះការតាំងវិពណ៌ឃើញនេះគ្មានបាត់បង់ទាំងស្រុងគ្មានការតាំងវិពណ៌របស់ខ្មែរក្រមអីស្ទល់តែសោះនៅទីនោះចំណុចទី3ដែលសំខាន់ហ្នឹងខ្មែរក្រមអត់បាន ធ្វើសន្ទរកថាមុនពេលចាប់ដើមកម្មវិធីអំទូនឹងគេតោតែមានអ្នកដែលសម្ដែងសន្ទរកថានិយាយអំពីគោលនយោបាយនៃការបង្កើតនៃកីឡាអំទូនឹងឡើង ហើយតើវាមកពីមូលហេតុគោលដៅប្រវត្តិសាស្ត្រដើមកំណើតវាយ៉ាងម៉េចគេត្រូវតែនិយាយអាហ្នឹងទាំងអស់ហើយយួនមិនអោយសិទ្ធខ្មែរក្រមនិយាយទេហើយអញ្ចឹងសួរថាការអភិវឌ្ឍជនជាតិដើមទៅតាមគោលនយោបាយរបស់សិទ្ធិអន្តរជាតិដែលស្ដីពីជនជាតិដើមយ៉ាងម៉េចកើតអាហ្នឹងជាចំណុច3យ៉ាងធំធំដែលយួនកំពុងតែក្បត់ទៅតាមច្បាប់អង្គការសហប្រជាជាតិស្ដីពីជនជាតិដើមដែលយួនបានចុះខសន្យាទទួលនៅអំណោយទាំងអស់ ដែលជាផលប្រយោជន៍បានមកវាអាស្រ័យខ្មែរក្រមនឹងទេបានយួនទៅទទួលបានផលនោះហើយបែរទៅជាយួនมันបានផ្សព្វផ្សាយគោលនយោបាយទាំងអស់នោះឲ្យសមស្របទៅតាមគោលគំនិតរបស់អង្គការសហជីវជាតិទៅតាមការអភិវឌ្ឍប្រកបដោយចីរភាពហ្នឹងទេហ្នឹងការអភិវឌ្ឍប្រកបដោយចីរភាពលុត្រាតែ រដ្ឋាភិបាលវៀតណាមហ្នឹងយក ច្បាប់អង្គការសហជីវជាតិ យកមកធ្វើទៅតាមគម្រោងរបស់អង្គការសហជីវជាតិបន្តិចម្ដងបន្តិចម្ដងរហូតបានជោគជ័យទៅតាមលក្ខន្តិកាសរបស់អង្គការសហជីវជាតិហ្នឹងទើបយើង ខ្មែរក្រមទទួលយកបានក៏ប៉ុន្តែដោយសារនេះជាជំហានមួយអឺគោលការណ៍មួយដែលយើងសិក្សាទៅតាមច្បាប់អង្គការសហជីវជាតិទៅយើងយល់ហើយខ្មែរក្រមទាំងអស់សួរថាបើពួកគាត់មិនបានយល់ដឹងអំពីនឹងទេនឹងគោលការណ៍នឹងទេ យើងគិតមើល15ឆ្នាំហើយយួនតែសញ្ញេយកច្បាប់ហ្នឹងទៅប្រើប្រាស់យកច្បាប់ហ្នឹងទៅអភិវឌ្ឍយកច្បាប់ហ្នឹងទៅអនុវត្តនៅសកម្មជាក្រមប៉ុន្តែបែរទៅជាខ្មែរក្រមអត់យល់ខ្មែរក្រមអត់ដឹងបើសិនតែ KKCC មិនជិញប្រព័ន្ធផ្សព្វផ្សាយនឹងទេសួរខ្មែរក្រមមានដឹងឯណាច្បាប់អស់ទាំងហ្នឹងហើយច្បាប់ហ្នឹងទៀតសោតវា គ្រប់គ្រងទៅលើស្ថាប័ននានានៅក្នុងប្រទេសវៀតណាមទាំងអស់ឲ្យតម្រូវទៅតែធ្វើតាម បើមិនធ្វើតាម គេនឹងដកនៅ អាសទ្ធិសញ្ញានឹងជីងការជំនួយទាំងឡាយហ្នឹងគឺត្រូវបាត់បង់ទាំងអស់នៃប្រទេសវៀតណាមទទួលបានផលហ្នឹងអញ្ចឹងទៅផល ចំណេញរបស់វៀតណាមមិនត្រឹមតែនៅក្នុងបាត់អំទូកទេវាមានអឺមហិមាទៀតមានផលជាច្រើនទៀតជំនួយបរទេសជំនួយនៃទុនចូលមកស្រុកវៀតណាមហ្នឹងដើម្បីរកស៊ីជាមួយនឹងវៀតណាមហ្នឹងដោយសារវៀតណាមទៅផ្សព្វផ្សាយគោលនយោបាយទាំងអស់ហ្នឹងនៅលើឆាកអន្តរជាតិថា ជនជាតិដើមជនជាតិភាគតិចអីនៅក្នុងកម្ពុជានៅកម្ពុជាក្រមហ្នឹងគឺគេតែងតែយកចាត់ទុកដាក់គេមើលថែទាំងអស់រហូតដល់បានអឺល្អប្រសើរហើយអញ្ចឹងអាគោលនយោបាយទាំងអស់ហ្នឹងបានអង្គការសហជីវជាតិហ្នឹងគេតម្រូវផ្ដល់អំណោយនឹងទៅអញ្ចឹងដូចជាវេទិកាអំទូកនេះជាដើមបើសិនជាយួនមិនផ្សាយវេទិកាហ្នឹងទៅទេសួរថាម៉េចគេមកយកលុយហ្នឹងមកមកដាក់កន្លែងធ្វើសាងសង់វេទិកាហ្នឹងសម្រាប់ឲ្យខ្មែរក្រមអំទូកបាន អាហ្នឹងហើយជាចំណុចមួយយួនកំពុងតែកេងប្រវាញ់នៅ កម្មសិទ្ធិបញ្ញាទាំងអស់ហ្នឹងធ្វើស្រែលើក្នុងធ្វើស្រែលើក្នុងខ្មែរក្រមហ្នឹងតែម្ដងខ្មែរក្រមធ្វើស្រែបានយួនបន្ថោកស្រូវនឹងចោលដើម្បីយួរស្រូវខ្មែរក្រមដូចប្លន់ទាំងស្រូវអញ្ចឹងឥឡូវ1គីឡូដីឧទាហរណ៍ថា1គីឡូស្រូវទៅលក់បាន1000ដុំឬក៏10000ដុំបែរទៅគេថាអូស្រូវពេលនេះចូលជន់ហើយ លុកអត់បានទេគេទិញតែ500ដងអញ្ចឹងឃើញទេអាហ្នឹងវាជាវិធីសាស្ត្រគេមួយ សម្រាប់កំទេចនៅសេដ្ឋកិច្ចរបស់ខ្មែរក្រមទាំងស្រុងការចូលរួមបាត់អំទូព្រះអង្គមើលយើងគ្រាន់តែវិភាគមើលថាមួយវត្តចូលរួមយ៉ាងតិចបំផិតក៏ពី200នាក់ទៅដល់1000នាក់ដែរមួយចំណោះជើងវត្តនៅក្នុងមួយបាត់អំទូកហ្នឹងហើយសួរថាមនុស្ស1000នាក់ចំណាយពេលវេលាចំនួន2ខែទៅវឹកហាត់ទៅចូលរួម តើថាវិការ1000នាក់ចំណាយអស់ប្រមាណបែរទៅជាមួយខេតក្លាំងរហូតដល់2 3ខេតទៀតដតីដតីហ្នឹងជ័យជំនះបានទៅទូកមួយតែ200លានតែប៉ុណ្ណោះមានន័យថាចំណាយប្រជាពលរដ្ឋខ្មែរក្រមទាំងអស់ទួទៅក្នុងនៅប្រទេសកម្ពុជាក្រមនឹងរហូតដល់អាចដល់5លាននាក់ហើយទស្សនវិជ្ជាដែលខ្ញុំមើលឃើញបាត់អំទូកឆ្នាំនេះវាអាចមានខ្មែរក្រមចូលរួមរហូតដល់1លាននាក់អានោះ អញ្ចឹងមិនលៀនអ្នកដែលចំណាយហ្នឹងវាមកតាំងពីគ្រប់វត្តទាំងអស់ហ្នឹងចំណាយលុយហ្នឹងរួចស្រេចទៅហើយបែរជាមកទទួលបានកម្រៃដែលរដ្ឋាភិបាលឬក៏អាជ្ញាធរដែនដីវៀតណាមហ្នឹងផ្ដល់ផលប្រយោជន៍ទៅឲ្យខ្មែរក្រមមិនបាន10%ឬក៏8%នៃការចំណូលរបស់រដ្ឋាភិបាលវៀតណាមនៅក្នុងទស្សនវិជ្ជានៅក្នុងកម្មវិធីបុណ្យអំទូកទាំងស្រុងនឹងផងបើតាមតែខ្ញុំដឹង estimate វាអាចចូលទៅកោតបាក់ដេកោតនៃនៃលុយដងរបស់វៀតណាម គឺថាថាថាលុយចំណូលរបស់វៀតណាមនឹងចូលបាននៅក្នុង3ថ្ងៃបាត់អំទូកណាអញ្ចឹងហើយបានខ្ញុំចង់ជូនជាព័ត៌មានហ្នឹងដោយសារការយល់ដឹងអំពីច្បាប់ទៅយើងយកមកបកស្រាយនៅពេលនេះមិនមែនចង់ញុះញង់ឲ្យខ្មែរក្រមនឹងធ្វើការតវ៉ាអីទេប៉ុន្តែនេះជាភាពអវិជ្ជមានមួយ ដែលគេមិនផ្ដល់ផលប្រយោជន៍នឹងជាសមភាពឲ្យយើងទេហើយថែម ទាំងគេបិទឲ្យយើងនឹងមិនដឹងថាយើងនឹង វាតវ៉ារបៀបផ្លូវណាទៀតអញ្ចឹងទេសូមអំពាវនាវឲ្យបងប្អូនយើងនឹងចេះរៀនសូត្រអំពីការច្បាប់តម្លប់ហ្នឹងឲ្យមានការតវ៉ាដោយខ្លួនឯងនៅចំណុចទាំង lain ដែលភាពអវិជ្ជមានហ្នឹងផ្ដល់មកលើយើងយើងអាចតវ៉ាទាមទារនៅសិទ្ធិទាំងអស់ហ្នឹងបានមកលើយើងអូខេអរគុណតាំងតាំងបានរៀបរាប់ច្រើនទៅលើផលមិនសមាមាត្រមិនស្មើភាពគ្នាគុណចាស់មើលយើងឃើញថាការវឹកហាត់ទាំងចំណាយ ទាំងការបញ្ចេញធម្មពលទាំងពីការ ចំណាយពេលវេលាហើយនឹងកម្រិតប្រាជ្ញាដើម្បី ធ្វើយ៉ាងណាឲ្យទូកយើងមានភាពលឿនចឹងទៅគុណចាស់មើលអាចប្រៀបធៀបថាអាហ្នឹងវាវាវាមិនស្មើភាពសោះចឹងគុណចាស់ធ្វើយ៉ាងណាដែរយ៉ាងនេះទៅចឹងបាទជាយើងយើងមិនបានទុកដាក់អាហ្នឹងធ្វើជាកីឡាជាទូទៅណាវាជាកីឡាប្រពៃណីកីឡាប្រពៃណីអញ្ចឹងមួយឆ្នាំម្ដង ប៉ុន្តែធ្វើនឹងទ្រង់ទ្រេធំណាស់ដោយសារពិធីប្រណាំងទូកគូមើឥឡូវកីឡាបាល់ទាត់ណាកីឡាបាល់ទាត់គេត្រូវការតែមនុស្ស10នាក់ឡើងប្រកួតណាហើយមនុស្សជាង10នាក់ទៀតបំរុងត្រៀមណាអញ្ចឹងប្រហែលជាង20បូកសរុបទៅថា22 23ហ្នឹងអស់ហើយគេសម្រាប់ដូរកីឡាករហ្នឹងយើងមើលឃើញកីឡាដែលធំបំផុតរបស់ប្រទេសមានកីឡាបាល់ទាត់នឹងឯង ពេញនិយមទូខ្មែរទូខ្មែរក្រមយើងទូចបំផុត50ជាងក្នុងចំណោះណាអញ្ចឹងកីឡានេះធំណាយើងលេងជាទូទៅដូចគេអត់បានទេលហើយចំណាយពេលចោលមួយឆ្នាំអត់បានអុំណាប៉ុន្តែ ដល់តែពេលចិត្តអុំម្ដងម្ដងត្រូវការវឹកហាត់ហ្នឹងរយៈពេល ជាប់ទៅ2ខែដើម្បីចង់បានឈ្នះគេណាណាណាហើយដល់ទៅវឹកហាត់ដើម្បីចង់ឲ្យឈ្នះគេ ទៅតែវឹកហាត់ឲ្យគ្រប់ម៉ោងគ្រប់ពេលឲ្យដល់កម្រិតណាអញ្ចឹងត្រូវបោះបង់ការងារណាបោះបង់ការងារចោលមកអញ្ចឹងខ្ញុំគណថាឲ្យពេល ដែលទៀបបំផុតរបស់គាត់នឹងក្នុងមួយខែកន្លះដើម្បីអមឲ្យបាន ជាទ្រង់ទ្រាយមួយ ដែលគេទទួលយកបាន ជើងចវាលើកឲ្យស្រស់គ្នា ការហាត់លំបាកចឹងអញ្ចឹងឲ្យដើម្បីឲ្យคลายទៅជា កីឡាករមួយដែលជាប្រចាំប្រចាំនៅក្នុងភូមិស្រុកហ្នឹងតែងតែអំហ្នឹងទៅតែផ្ដល់ផលប្រយោជន៍ឲ្យគាត់ឲ្យសមរម្យនោះយើងយើងនិយាយអំពីរឿងផលប្រយោជន៍ឯកជនបើនិយាយតាក់ទងទៅដល់លក្ខណៈកីឡា ប្រពៃណីហ្នឹងគឺមាន ទំហំធំធេងណាគាត់ណាទំហំធំធេងហ្នឹង អឺត្រឹមតែការកេងប្រវាញ់លើគ្នាអញ្ចឹងมันល្អទេมันมันប្រសើរតលទៅសោះរឿងហ្នឹងជារឿងមួយខុសខុសឆ្ងាយណាថាខុសធំណាបើមិនទទួលផលប្រយោជន៍របស់គ្នាមានអីអត់អីទេហើយខ្ញុំកណាឃើញថា កីឡាហ្នឹងមិនមែនជា កីឡានេះទៀតគឺជាកីឡាស្អីដែលគេហៅម៉ាបូរ៉ូនោះទៀត ច្បាស់ជាក្រុមហ៊ុនណាមួយនឹងឧបត្ថម្ភទៀតអញ្ចឹងឯងគុនណាអឺมันគួរឡើយពីថ្ងៃហ្នឹងទៅខ្ញុំកណាអំពាវនាវអញ្ចឹងខ្ញុំណាថាការរៀបចំនេះវាត្រូវតែឆ្លងកាត់ការប្រជុំនឹងច្រើនណាហើយសុំអោយទូកទៅតាមវត្តហ្នឹងណាព្រោះសប្តាហ៍ឥឡូវហ្នឹងរដ្ឋាភិបាលហ្នឹងគេចេញសម្បត្តិអញ្ជើញឲ្យទៅអំចូលរួមអំ ហើយអាហ្នឹងគេចេញច្បាប់អញ្ជើញយើងហ្នឹងគេផ្សាយទៅលើណាគេបានចេញច្បាប់អញ្ជើញតាមវត្តហ្នឹងឲ្យរៀបចំទូកហើយគេជួយគេជួយដែរជួយក្នុងការបោះទូកអញ្ចឹងប៉ុន្តែតើវៀតណាមជួយឲ្យខ្មែរក្រមបោះទូកហ្នឹងតើគេជួយរបៀបម៉េចគេជួយដើម្បីឲ្យវាមានភាពអឹកធឹកអញ្ចឹងគេបានថតរូបថតអីយកទៅផ្សាយនៅអង្គការសហប្រជាជាតិហើយផលប្រយោជន៍រដ្ឋវៀតណាមបានអី បានយកអស់ហ្នឹងទៅផ្អែកខ្លះទៅ ហើយបានជំនួយ ថែមមកទៀតចាអញ្ចឹងណាអញ្ចឹងរដ្ឋមានណាមានតែផលចំណេញដល់បងប្អូនខ្មែរយើង ជាមន្ត្រីរាជការជាកម្មាភិបាលធ្វើការមួយគេទាំងតំណាងងារអីហ្នឹងណាគួរយល់ដឹងរឿងអស់ហ្នឹងឲ្យច្បាស់លាស់ថាយើងតវ៉ាទៀមទាចំណុចហ្នឹងទៅណាព្រោះឥឡូវបងប្អូនយើងវាអត់សុខចិត្តទេបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងណា យើងនៅនេះជាការពិតយើងក៏មិនពេញចិត្តដែរប៉ុន្តែតែយើងស្រែកហ្នឹងមានបំណងចង់បញ្ជាក់ប្រាប់ថាយើងខ្ញុំហ្នឹងវាអត់សុខចិត្តហើយត្រូវតែទៀមទាធ្វើតាមយើងខ្ញុំទេយើង ជួយញាយឲ្យបងប្អូននៅស្រុកទេណាអ្នកឲ្យទទួលផលប្រយោជន៍អ្នកបាត់ ផលប្រយោជន៍ធំបំផុតប្រជាពលរដ្ឋនៅក្នុងឯងណាម្ចាស់ទូកវត្តដែលមានទូកអគាត់ ជាគ្រួសារដែលជាជើងច ਵਾ ហ្នឹងគាត់ត្រូវតែធ្វើការពីរជាន់អត់ធ្មត់តស៊ូជាមួយ ការងារថែមត្រូវឲ្យប្តីរបស់ខ្លួន ទៅទៅវឹកហាត់នៅវត្តនោះហើយគាត់នឹងត្រូវទទួលការងារជំនួសប្តីអាការងារត្រូវប្តី ធ្វើក៏អត់ធ្វើទេក៏ត្រូវឲ្យប្តីជួយគាត់គាត់ត្រូវធ្វើជំនួសណាអញ្ចឹងត្រូវនឹកឃើញទៅដល់អានោះស្មារតីនោះហើយលក្ខណៈប្រពៃនេះធំណា ធំរបស់គេណាជួយថែទាំឲ្យគេឲ្យត្រឹមត្រូវអញ្ចឹងបងប្អូនយើងដែលចូលរួមអឺបញ្ចេញមតិនៅក្នុងការធ្វើឲ្យពិធីបន់អំទូកនឹងឲ្យកើតឡើងនឹងកុំបំពេញគំនិតរបស់ប្រជាពលរដ្ឋខ្មែរគួរតែធ្វើម៉េចឲ្យប្រជាពលរដ្ឋខ្មែរនឹងគាត់ស្ម័គ្រចិត្តអាស្មាចូលរួមអញ្ចឹងជួយរំលឹកអញ្ចឹងហើយសូមបដិគុណ ទាំងអស់តាមទូកដែលគេនិមន្តទៅចូលប្រជុំហ្នឹងក៏តើត្រូវតែមានចេញយោបល់ហ្នឹងថាក្រៅឧបត្ថម្ភប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេត្រូវតែចែកម្លែកផលប្រយោជន៍ហ្នឹងឲ្យមកបានផងព្រោះនៅផ្សារឃ្លាំងទាំងមូលគាត់លក់ថ្ងៃនោះមិនចេះតិចតែថាឡូវយើង ដូច SMS ដូចលោកភីតិចតឹងមានប្រសាសន៍អញ្ចឹងចោះណាហើយយើងថាខ្ទង់មួយលានអ្នកហ្នឹងពីរថ្ងៃហ្នឹងឯងគាត់ណា មួយលានអ្នកហ្នឹងក្នុងម្នាក់នេះចំណាយតិចណាស់ត្រូវទទួលទានបានហ្នឹងផឹកទៅដល់ដបមួយលានអ្នកអស់មួយលានដបមួយលានដបមួយលានរៀលដុល្លារអាមេរិកបាត់ហើយហើយចំណូលតិចណាស់អ្នកដល់ផ្សារឃ្លាំងហ្នឹងណាគួរកប់3ផ្ដល់ផលប្រយោជន៍ហ្នឹងមកឲ្យកីឡាហ្នឹងឲ្យបានច្រើនជាងហ្នឹងណាណាអូខេច្រើនជា3ដងហ្នឹងក៏មិនតាន់គ្រប់ផង600លានហ្នឹងក៏មិនតាន់គ្រប់ផង កំថាតែ200លាននោះណាណា ក្នុងម្នាក់ហ្នឹងយ៉ាគឺថាវត្តនីមួយនីមួយគឺថាឡូវលំដាប់លេខ1ខ្ញុំកណាថា estimate ជាមធ្យមបំផុតណាតិចបំផុតទៅ100000ដុល្លារកណាកណាវាអាច100000ដុល្លារឡើងទៅបានអាហ្នឹងវាអាច1000លាន1000លានសំរុំដល់បានបានអាចវាសំសំស្រប200លានដូចមិន200លានសំនេះគេនិយាយទៅដល់ថាអឺ100,000ឬ120,000ព្រោះកីឡាទូកនេះធំណាស់គុណ កីឡានេះមានកីឡាល្មមល្មមតលេងបានឯណាថ្លៃដឹកជូនមកវឹកហាត់ត្រឡប់ទៅវិញបាទអូយបើនិយាយពីរឿងស្រុកនេះងាប់ហើយគុណតលេងមិនបានលុយមុំមុំតលេងមិនបានហើយគេឈ្នះលំដាប់លេខ1ឲ្យគេ10000ឲ្យគេ10000ដុល្លារហើយលឺសូថាទូកណាដែល គាត់តែចោះឈ្មោះហ្នឹងក៏មានជំនួយឧបត្ថម្ភដែរដូច20លានដែរ20លានដឹងយកទៅស្គៀបអីទទួលទានតែទឹកសុទ្ធក៏មិនគ្រប់ផងមិនគ្រប់ទេកុំថាដល់ទៅមហូបអាហារនេះឲ្យគាត់តែមានឈ្មោះថាឲ្យអញ្ចឹងជួយអញ្ចឹងទៅវាអត់មានអីទេវាវាមិនស្គៀបទេធ្វើអញ្ចឹងវាអត់សមទេហើយទូកឆ្នាំនេះខ្ញុំងើយសូថាដូចជាជាង50ទូកហ៎ បាទទាំងអស់នោះវា48គូទៅ48គូគេធ្វើថាឡូវឆ្នាំនេះគេធ្វើតខេតឃ្លាំងគេធ្វើលក្ខណៈទូទាំងទូទាំងតំបន់ណាទូទាំងភូមិភាគខាងត្បូងហ្នឹង2ឆ្នាំគេធ្វើម្ដងចឹងណាអមខេតខ្លះគេពិបាកមកខេតនោះកាន់តែឆ្ងាយទៀតប៉ុន្តែខ្ញុំកណាជឿថាអាញាធរដែនដីនៅតាមកន្លែងរបស់គេនឹងគេជួយ គេជួយឧបត្ថម្ភពីព្រោះបើបានឈ្នះបានអីចឹងដូចខាងប្រែតពាំងកមួនសអីមកអញ្ចឹងណាបើបានឈ្នះបានផលប្រយោជន៍ដែរដូចខេត្តពលាវខេត្តទឹកខ្មៅអីចឹងណាបានឈ្នះហើយមានមុខមាត់ទៅដល់អាជ្ញាធរនឹងដែរជាបកជនអីគេមានតម្លៃហើយពួកនឹងខ្ញុំបណ្ណាជឿ100%បាន ទទួលផលប្រយោជន៍ចំណេញជំនួយបរទេសច្រើនណាស់មកពីពិធីបន់អំទូកនេះមិនដែលទៅឡើងទៅលើទំព័រ web page បរដ្ឋាភិបាលឬមួយថតរូបផ្ញើទៅឲ្យអង្គការសហជីវជាតិនឹងគេអបអរសាទរថាអូរដ្ឋាភិបាល ជួយរៀបចំលើកតម្កើងឲ្យជនជាតិដើមខ្មែរក្រមណាប៉ុន្តែអត់មានណាយកផលចំណេញទាំងអស់ពីគ្នានឹងដែរគ្នានៅតែអត់គ្នាអញ្ចឹងយើងទួលស្គាល់ថាពីដើមក៏វាអត់អញ្ចឹងដែរមិនក៏ពួកឯងមិនតវ៉ាថាវាអត់អញ្ចឹងប៉ុន្តែអត់មានសេចក្តីប្រកាសណាការពារគ្រប់គ្រង ហើយប្រកាសការពារគ្រប់គ្រងអស់លោកទៅចុះហត្ថលេខាទទួលអានុងណោអារឿងនឹងទេដែលគេត្រូវជជែកចុះកុំឲ្យមានពាក្យមួយថាពីដើមមានអញ្ចឹងដែរមិនក៏មិនតវ៉ាឥឡូវមិនក៏តវ៉ាថាតវ៉ាដោយសាររឿងហ្នឹងដោយសាររឿងឯងចុះហត្ថលេខាហើយមានសេចក្តីប្រកាសហ្នឹងមកហើយទទួលជំនួយបរទេសណាដែលទៅជួយចាត់ចែងថែទាំពីនៃវប្បធម៌របស់គេហើយមិនថែទាំឲ្យដល់នឹងអញ្ចឹង ហើយទៅឲ្យសัตว์ជនជាតិដើមរបស់គេឲ្យច្បាស់លាស់ពេញបន្ទុកព្រោះលបែងនឹងជាលបែងរបស់គេណាมันទទួលស្គាល់មិនទាន់ទទួលស្គាល់គេជាជាតិដើមមកយកវាទៅបញ្ចូលវាយអួរដាក់ស្លាកឲ្យគេចង់ថាមិនចែងចិត្តមិនអត់ទេម៉ែក្រមឥឡូវមិនទៅថាមិនចែងចិត្តបានទៀតទេតតតពីនឹងទៅអត់ទេអញ្ចឹងបងប្អូនខ្មែរក្រមយើងយើងចង់និយាយនេះយើងចង់និយាយឲ្យយុវជនយើងនឹងបានយល់ចាប់ ហើយបានយល់អញ្ចឹងត្រូវហ៊ានតបថាពលសិទ្ធិបញ្ចេញមតិមានតែកតិកាសញ្ញារដ្ឋរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាតាអឺ freedom of speech freedom of opinion ណាយើងមាន សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិក្នុងការផ្ដល់យោបល់ទៅឲ្យរដ្ឋាភិបាលផ្ដល់យោបល់ទៅឲ្យគណៈបកគមនីវៀតណាមដែលដឹកនាំរដ្ឋហ្នឹងហើយ យើងនិយាយតាក់ទងទៅដល់សិទ្ធិជនជាតិដើមឥឡូវគាត់ប្រយ័ត្នប្រយែងដែរណាគាត់មិនសូវហ៊ានប៉ះពាល់អីជ្រាលជ្រៅមួយយុវជនណាឥឡូវប្រជា ប្រដ្ឋរបស់យើងគាត់យល់របៀបទំនាក់ទំនងគ្នាគាត់ចេះវិធីការទូតហើយសហរដ្ឋអាមេរិករដ្ឋថៃបាលមួយដែលតែងតែប្រកាន់និន្នាការលទ្ធិប្រជាធិបតេយ្យហើយសិទ្ធិមនុស្ស ណាសិទ្ធិជនជាតិដើមធានាប្តីសហរដ្ឋអាមេរិកទើបប្រកាសទទួល ស្គាល់សិទ្ធិជនជាតិដើមធ្វើជាបុណ្យជាតិរបស់សហរដ្ឋអាមេរិកអញ្ចឹងគេចង់ឲ្យប្រទេសដែលគេរាប់អាននោះគេចង់រស់ស៊ីជាមួយព្រោះឥឡូវនឹងពឹងពាក់សហរដ្ឋអាមេរិកដើម្បីជួយការពារមកពីចិនកាន់តែសង្ខើញខ្លាំងហើយវៀតណាមនោះល្ងា ញយញខ្លួនដែរមកពីនៅក្បែរចិនគូឃើញនេះដោយលោកប្រធានឡំសើងមានសាសមិនអញ្ចឹង ចិនអញ្ជើញវៀតណាមទៅលោកជូបៃដិនចុះទៅប្រទេសកម្ពុជាវាអញ្ចឹងបង្ហាញចាច់ដុំដាក់គ្នាញោចគ្នាអញ្ចឹងនៅក្នុងអាស៊ានហ្នឹងអញ្ចឹងណាហើយអាកម្រិតហ្នឹងគឺថានយោបាយផ្នែកកម្ពុជាក្រមបានថាមិនចង់និយាយនៅក្នុងវេទិកានេះទេយើងចង់និយាយតែកម្មវិធីបាត់អឺសេចក្តីត្រឹមត្រូវ ការទៀមទាមួយដែលត្រឹមត្រូវស្របទៅតាមសេចក្តីប្រកាសស្របទៅតាមច្បាប់អឺការចែងនៅក្នុងកតិកាសញ្ញាដែលរដ្ឋនឹងបានចែងបានបានចុះហត្ថលេខាទទួលស្គាល់ជាមួយបរទេសត្រូវតែគោរពអានឹងហើយពីមួយថ្ងៃទៅមួយថ្ងៃត្រូវតែគោរពបើមិនគោរពការនិយាយតែតែមានអញ្ចឹងហើយកុំខ្លាចកុំបន្តបង្អាប់មកប៉ាតពាក្យស្លាថាយើងក្រុមប្រឆាំងអីនៅខាងក្រៅ វាការពិតថាអញ្ចឹងក៏មិនខុសដែរយើងមកប្រឆាំងមែនប៉ុន្តែអំពីនេះឯងធ្វើខុសថាបានគេប្រឆាំងបើឯងធ្វើត្រូវមានណាគេទៅប្រឆាំងអញ្ចឹងគឺគាត់កុំបន្ទោសគេដោយមិនមើលអំពី ការខ្វះខាតរបស់ខ្លួនឯងងើខ្លួនឯងចង់តែបំពេញឬគេដល់ទៅគេតបថាថាគេប្រឆាំងកុំប្រើភាសានោះមិនសោះ បើខ្លួនឯងធ្វើត្រឹមត្រូវគ្មានណាគេទៅប្រឆាំងទេចាឥឡូវលទ្ធិជាធិបតេយ្យនៅនេះពេញទុកមានណាគេប្រឆាំងគេមានតែគោរពច្បាប់គេមានតែស្រឡាញ់គេមានតែសបាយអបអសាទរជាមួយ ជាបរដ្ឋប្រាថ្នាតែសុខតាណាតែរាប់អំណាចតាឯងក្រុមចិត្តចង់បំផ្លាញគេតែបានធ្វើឲ្យគេមានតវ៉ាហ្នឹងណាអញ្ចឹងណាអូខេ ចឹងកុំអោយចោតតែម្ខាងខ្ញុំអាចចង់និយាយអញ្ចឹងដែរអូខេអរគុណដែរប្រិយមិត្តជាទីមេត្រី ពេលនេះយើងបានជជែកគ្នា1ម៉ោងហើយយើងមិនអាចជជែកដល់2ម៉ោងនេះថ្ងៃនេះយើងជជែកតែ1ម៉ោងកន្លះម៉ោងកន្លះអញ្ចឹងសូមសូមប្រិយមិត្តមេត្តាចូលជា comment ចូលក្នុងខ្ទង់ comment ខាងក្រោមហើយសួរសំណួរមកតើថាការធ្វើពិធីបន់អំទូកនឹងបានផលចំណេញយ៉ាងណាឬក៏ផលវិជ្ជមានផលអវិជ្ជមានគុណសម្បត្តិនិងគុណវិបត្តិ ទៅដល់ប្រជាសាសខ្មែរយើងនោះយ៉ាងណាដែរចឹងសូមអញ្ជើញសួរជាសំណួរប៉ុន្តែឥឡូវយើងឃើញសំណួរយើងធ្លាក់មកហើយយើងក៏ណាថាសូមអានសំណួរគេហៅថាក្នុង comment របស់គាត់សិនលោកកាជ័យរដ្ឋីជ័យរដ្ឋីតមណាថាថាតាំងណាយន្តធីនិបត្តិយូរកាលខ្ញុំបករណានៅក្មេងទៅលេងបនអំទូកនៅទីតាំងពីដើមនៅព្រែកអំពូ អូនបែកពូហ៎ពូយាអើបែកពូយាអើកំអីស្លាប់កាលនៅតូចមកម្លេះបោកក្របបែកនៅទីនោះនៅចម្ងាយ ខ្លួនប្រហែលជា3 30ម៉ែត្រអឺអាស្រ័យមានធំភីបាំងអូបងហើយពីដើមមានដែរមាន ការបោកបែកបោកបែកមានអីអានឹងខ្ញុំផ្ទាល់ខ្លួនដែរមិនមែនជាអីទេ អាហ្នឹងហើយហើយមួយទៀតលោកខេមវ៉ាន់នីខេមវ៉ាន់នី ត្រឹមត្រូវហើយដែលគុណអាសត្វយួននេះវាមិនចង់ឲ្យខ្មែររីកចម្រើនទេ វាមានតែកេងចំណេញមានកាយកាយពេកកាយពេកណាពីខ្មែរនឹងជន់បន្លិចខ្មែរថែមទៀតមិនថាខ្មែរក្រមខ្មែរកណ្ដាលទេវាដូចតែគ្នាទេហើយសង្គមជីវិតនឹង សង្គមនិងជីវិតយួនវាកេងប្រវាញ់លុយជំនួយ ទាំងខ្មែរកណ្ដាលទាំងខ្មែរក្រោមមកអភិវឌ្ឍប្រទេសវា ឡើងប្រជាពលរដ្ឋមានមានអីមានជីវភាព មានជីវភាពទូធាគ្រប់គ្រប់គ្នាឯស្រុកម្ចាស់ស្រុកវិញ ក្រលំបាកលំបិនណាស់ឥឡូវយើងចង់ឆ្លើយអត់សារគាត់ចូលខមមិនទេហ្នឹងហើយហ្នឹងហើយ សាធុសាធុខ្ញុំកណា សូមថ្វាយបង្គំគុណចាស់គ្រូទាំងពីរព្រះអង្គនៅសូមគោរពលោកប្អូនបងប្អូនជនរួមភាសាដោយសេចក្តីគោរពចារធីពាក្យចាស់និយាយថាអត់ខុសអីនិយាយអត់ខុសចាស់និយាយអត់ខុសទេយួនស៊ីបាយលាក់មាត់មានអីស៊ីបាយតមានមហូបតមានមហូបអូខេ ហើយមួយទៀតចរណៃជួសជុលទូរស័ព្ទខ្ញុំកណាសូម ប្រកាសឲ្យបង្គំអឺកិច្ចការប្រទេសជាតិមានអ្នកមើលតិចតួចណាស់សូមលោកហេងហួតថាខ្ញុំសូមជួយបងប្អូនជួយសេឲ្យបានគ្រប់គ្នាផងអរគុណដងណែលកូនខ្មែរគ្រប់រូបត្រូវចងចាំថាយួនមិនបោះបង់នៅគំនិតចង់បាន ទឹកដីខ្មែរទេ សង្គមនិងជីវិតជួចូលកូនខ្មែរគ្រប់រូប ត្រូវតែចេះចៅចេះចងចាំថាយួនមិនដែលបោះបង់ចោលនៅមហិច្ឆតាលេបយុទឹកដីខ្មែរទេលោកហេងហួតថាពីមុនមិនបានទៀមទាតែឥឡូវគេទៀមទាព្រោះឱកាសបានមកដល់គេប្តឹងអាអង្គការសហជីវជាតិអឺគេធ្វើតាមច្បាប់មានអីខុស គាត់គាត់ចូលគ្រប់គ្រងមានអ្នកខ្លះក៏ខឹងសម្បាប៉ុន្តែអាត្មាភាពសូមខ្ញុំកូណាចង់ជូនជាយោបល់ចេះថាយើងមិនចាំបាច់ប្រើពាក្យខឹងអីនៅក្នុងនោះទេដូចថាហៅអាសត្វយួនអាសត្វអីចឹងណាអឺមិនចាំបាច់ទេបន្ថយទៅព្រោះការខឹងសម្បានៅក្នុងភាសា មិនមែនជាអាវុធស័ក្តិសិទ្ធទេណាអាវុធស័ក្តិសិទ្ធគឺយើង ត្រូវខំបង្កើតទស្សនៈផ្សេងផ្សេងដើម្បីជូនយោបល់ទៅឲ្យគ្នាយើងអញ្ចឹងណាយើងស្វាគមន៍ជាមួយទស្សនៈដែលជាគំនិតណាបើបងប្អូនយើងមានគំនិតអ្វីល្អល្អជួយផ្ដល់មកណាថាឥឡូវសភាពការ ដូច្នេះហើយណា តើគួរចូលរួមជាយោបល់រំលឹកឲ្យបងប្អូនយើងធ្វើយ៉ាងម៉េចដោយបងប្អូនយើងពីម្សិលគាត់ចូលយោបល់ថាខំប្រឹងរៀនប្រវត្តិសាស្ត្ររៀននៅច្បាប់ទម្លាប់ច្បាប់រដ្ឋធម្មនុញ្ញគេច្បាប់កតិកាសញ្ញាអីផ្សេងផ្សេងគាត់អនុសញ្ញាអីចឹងទៅឬមួយច្បាប់ពលកម្មគាត់ណែនាំពីអញ្ចឹងនឹងជាប្រយោជន៍ហើយប្រភេទណាខ្លះដូចថាលើទៅណែនាំរំលឹកប្រសង់ យុវសមណៈយើងយុវជនយើងអតើក៏ការទៅឆ្លាញ់គ្នានឹងទៅធ្វើម៉េចឥឡូវរបៀបធ្លាកសម្លៀកបំពាក់យើងមកអត់តនិយាយដល់សម្លៀកបំពាក់កន្លែងនោះគឺជាទិវាទិវាមួយទៅបង្ហាញតាំងពីអញ្ចឹងគាត់ណាមានពិធីតាំងពីពណ៌ប្រឡងសិល្បៈអីអីយើងជឿថាមានផលប្រយោជន៍ខ្លះដែរប៉ុន្តែ គ្នាអត់គ្រប់គ្រាន់បន្តិចតួចណាក្នុងមួយឆ្នាំមានតែម្ដងគាត់ គឺជាវិធីហ្នឹងដែលយើងមកបង្ហាញនៅកដាលទីក្រុងណាហើយអរគុណរដ្ឋាភិបាលដែលជួយចាត់ចែងឲ្យមានសុវត្ថិភាពជាការពិតគាត់ទៅថែទាំសន្តិភាពសុវត្ថិភាពឲ្យមានបន្ទប់ទឹកឲ្យមានរបៀបរបបអីត្រឹមត្រូវចឹងព្រោះកន្លែងវេទិកាហ្នឹងវាមនុស្សច្រើនរាប់ពាន់រាប់ម៉ឺនអញ្ចឹងត្រូវមាន ទប់ទឹកទុកអីចឹងហើយឲ្យទប់ទឹកសាធារណៈអីចឹងទៅនឹងនឹងជារឿងមួយងាយស្រួលដែលខ្ញុំកណាឃើញបច្ចុប្បន្នពេលដែលរដ្ឋអំណាចលោកដៃរៀបចំគឺស្រួលហើយគ្រាន់តែក្នុងពេលលោកដៃរៀបចំហ្នឹងត្រូវផ្ដល់ផលប្រយោជន៍មកឲ្យម្ចាស់ជនជាតិដើមហ្នឹងម្ចាស់កីឡាហ្នឹងណាអូទទួលផលវាកីឡាហ្នឹងមិនកីឡាជាតិទេ មានកីឡាជាតិយួនទេកីឡាគឺជាកីឡារបស់ ជនជាតិដើមអញ្ចឹងអញ្ចឹងរៀបចំសិទ្ធសំដូចអូស្ត្រាលីអញ្ចឹងកម្មវិធីរបស់ Aborigine នឹងគឺថា គេផ្ដល់លុយថវិកាមករាប់លានដុល្លារដើម្បីរាប់រយលានហ្មងគាត់ណាឲ្យប្រជាជនជាតិដើមនឹងរៀបចំមកបរិបូរមកចាយមកអស់ប្រយអញ្ចឹងកម្មវិធីគេរៀបដល់កម្រិតហ្នឹង គេមិនមែនធ្វើគេពិបាកអញ្ចឹងទេណាធ្វើរបៀបសោះតាំងខានហើយរបៀបបិទបៀតធ្វើអីប៉ុន្តែបើទៅចំណាយទៅស្អីនោះចំណាយចោលមួយទៀតអត់ប្រយោជន៍អីចឹងហើយបើផ្ដាល់ទៅឲ្យ មន្ត្រីពុកកលួយអីនោះក៏ច្រើនវាខុសរឿងវាចិញ្ចឹមតែគណៈបកអីចឹងទៅអញ្ចឹងអញ្ចឹងខ្ញុំគណៈវិជនយោបល់ទៅមន្ត្រី ភាកច្រើនកណាចង់រំលឹកតែមន្ត្រីខ្មែរហ្នឹងឯងពួកមន្ត្រីខ្មែរគឺជាទីពឹងទីសង្ឃឹមតែមួយគាត់របស់ខ្មែរដែលអាចជជែកគ្នា ពន្យល់ឲ្យគេយល់យើងមិនចង់ឆ្លោះគ្នាទេជាមួយរដ្ឋវៀតណាមមានអីចំណេញអត់ទេណាមានណាទៅចង់ឆ្លោះគ្នាជាមួយរដ្ឋវៀតណាមប៉ុន្តែតែយើងជជែកហ្នឹង យើងខំប្រឹងនឹងធ្វើឲ្យរដ្ឋាភិបាលនឹងកែខ្លួន ថាអ្នកឯងកំពុងតែទទួលការមិនពេញចិត្តពីប្រជាពលរដ្ឋហើយរដ្ឋាភិបាលដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងរស់មិនបានយូរណាចង់ឲ្យរស់រាប់រយឆ្នាំទៅមុខទៀតអត់បានទេបើធ្វើរបៀបហ្នឹងអត់បានទេ បែរក្រមអត់ពេញចិត្តណាអញ្ចឹងមើលអាយុដែលរដ្ឋាភិបាល ធ្វើមិនពេញចិត្តជាបរដ្ឋមានដែលរស់បានយូរណាក៏អត់ទេ អាយុដឹកនាំក៏អត់បានយូរពលរដ្ឋក៏អត់ពេញចិត្តណែងបានមកពេលហ្នឹង ប៉ុន្តែយូរទៅទៀតបានទេវាមិនរស់យូរណាណាមិនសុចរិតដឹកនាំមិនសុចរិតមិនរស់យូរទេពិភពលោកមានរឿងអញ្ចឹងហើយណ៎ឯងជាបន្តធ្វើអំពើក្បត់បំផិតភ័យចាប់អានសម្រាប់អ្នកដែលខ្លាចណាប៉ុនជាមួយអ្នកមិនខ្លាចទេគេមិនសោកស្ដាយជីវិតរំលោភគេអត់បានទេថារំលោភមិនបានបងទីហោស្មាទូដូចខ្ញុំកណាអញ្ចឹងគឺដឹងអត់បានទេ បើអំពីយើងមើលសិទ្ធិសេរីភាពនឹងមានតម្លៃជាងជីវិតយើងទៀតណាយើងមិនចំណោះឲ្យមិនរស់ហ្មងមិនសក់ចិត្តរស់នៅអាគូកណានិយាយច្រើនលើកច្រើនសារហើយឥឡូវអឺមានអ្នកខ្លះមានមិត្តភ័ក្ដិខ្ញុំកណាខ្លះកណាយើងទទួលពាក្យថានិយាយដែលដែលប៉ុន្តែរឿងខ្លះត្រូវនិយាយដែលដែលមកអំពីគេធ្វើដដែលដដែល គេធ្វើខុសដដែលដដែលអញ្ចឹងយើងត្រូវរំលឹកគេដដែលដដែលហើយនិយាយរឿងដដែលដដែលហ្នឹងយើងរត់ចេញមកដើម្បីបដូរយកសិទ្ធិសេរីភាពយើងសើចយកជីវិតមកបដូរតាមកពីយើងគិតថាបើរស់នៅអត់សេរីភាពដដែលស្លាប់ទៅវាល្អជាងអញ្ចឹងយើងមកទីណាយើងទៅស្វះស្វែងរកសិទ្ធិសេរីភាព គឺយើងយកជីវិតយើងមកបដូរមានយើងមានសង្ឃឹមថារស់ណាគ្រូចេញមកអត់មានរង្ឃឹមថារស់ទេ ណាអញ្ចឹងតាប៉ុន្តែភពវាសនាมันអនុញ្ញាតឲ្យយើងស្លាប់យើងមានភពវាសនាយើងស្វែងរកសិទ្ធិសេរីភាពនឹងឃើញបានខំប្រឹងបង្ហាញអំពីសិទ្ធិសេរីភាពនឹងទៅឲ្យប្រជា ប្រដ្ឋទៅឲ្យបងប្អូនណាកូនចៅជំនាន់ក្រោយនឹងបានដឹង ព្រោះអាយុខ្លួនឯងនឹងប្រហែលឆ្នាំទៀតក៏ស្លាប់ទៅហើយអញ្ចឹងណាវាមិននៅយូរទេដូច្នេះផ្សព្វផ្សាយឲ្យចែកគ្នាដឹងទៅហើយចែកគ្នាដឹងតើនាំគ្នាតស៊ូទៅ តស៊ូវាមិនមែនបានងាយទេមកពីយួនក៏អត់ចង់ឲ្យយើងមានគ្រាន់តែថាយើងតស៊ូត្រូវយើងបានឥឡូវវិធីសាស្ត្រដែលតស៊ូនឹង ដើម្បីទៀមទាសិទ្ធិជនជាតិដើមនឹងគឺជាផ្លូវតែមួយគត់ យើងដើរជាមួយនឹងវប្បធម៌ការសិក្សាពង្រឹងអក្សរសាស្ត្រពង្រឹងភាសាខ្មែររបស់យើងឲ្យគង់វង្ស នឹងយើងបានគង់វងឲ្យថែរក្សាវប្បធម៌គេដំណើររបស់យើង ដើម្បីទៀមទាសិទ្ធិជនជាតិដើមនោះឲ្យបានអញ្ចឹងណាហើយតស៊ូផ្លូវនឹងបានខំប្រឹងសិក្សាសេចក្តីប្រកាសនឹងទៅ ទាំង46មេត្រានឹងចង់ថែទាំពិធីឲ្យមានសិទ្ធិសេរីភាពទៅខ្ញុំកណាផ្ដាល់យោបល់អញ្ចឹងហើយដៃប្រគុណឥឡូវនឹងមានដៃគុណតាំងណនឹងធំជាងគេនៅខេត្តឃ្លាំងដៃគុណបតីទៀតនៅខេត្តព្រះតាពាំង តគុណនៅខេត្តប្រទេសទីទៀតនឹងរួម គ្នាទៅកុំនៅស្ងៀមឡើយព្រះអង្គក្មេងៗសំណាក់និស្សិតចៅអធិការអស់លោកមន្ត្រីរាជការណាដែលមិនកំរើកបញ្ចេញយោបល់នៅក្នុងអង្គប្រជុំគ្មានណាចាប់យើងដាក់គុកទេបញ្ចេញយោបល់នោះមានយោបល់ទៅដោយគុណអនចាស់ហើយឥឡូវមុននឹងសុគតទៅនឹងចង់ទុកគេឈ្មោះឲ្យខ្មែរក្រមផងកុំឲ្យសុគតទៅគេមើងងាយតាមក្រោយស្ដាយ ណាកណាណិតទៅដល់កិត្តិយសហ្នឹងទេបើព្រះអង្គគ្រប់អង្គខំប្រឹងធ្វើមិនឈ្មោះអីហ្នឹងសុគាត់ទៅនឹងខូចគេឈ្មោះហើយមាន ណាគេគោរពគេគេបត់ឲ្យតែងាប់ឆាប់មែនតាបើមនុស្សនៅបំផ្លាញគេបំផ្លាញក្រុមគ្នាឯងនេះគេបត់ឲ្យតែស្លាប់ឆាប់ទេគេមិនចង់ឲ្យនៅរស់យូរទេបងពីរស់យូរគ្មានចំណេញអីដដែលហ្នឹងណាអញ្ចឹងអរគុណទេហើយ មានអីថែមតាំងបាទគាត់ខ្ញុំកណាចង់ថែមបន្តិចដែរថានៅក្នុងពិភពលោកហ្នឹងប្រទេសដែលមានជនជាតិដើមហ្នឹងគឺថាគោលការណ៍អង្គការសហជីវជាតិហ្នឹងគេតម្រូវឲ្យប្រទេសដែលមានជនជាតិដើមហ្នឹងតែងតែ យកចិត្តទុកដាក់ដោយអាស្រ័យរបស់រដ្ឋាភិបាលប្រទេសនីមួយៗឲ្យបានសមស្របទៅតាមគោលការណ៍របស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើមហ្នឹង ហើយទីពីទៀតហ្នឹងគឺថាយើងមើលដូចជាប្រទេសមួយចំនួនដែលធំធំពីមិនមិនទទួលស្គាល់ហ្នឹងត្រូវបានគេចាប់ដើមទទួលស្គាល់ហើយគេបានថែមទាំងគេបានខំប្រឹងស្រាវជ្រាវតទៅមុខទៀតថាតើប្រទេសណាមួយដែលកំពុងតែបង្កប់ដោយជនជាតិដើមហើយអង្គការសហជីវជាតិហ្នឹងមិនត្រន់មិនត្រន់បានដឹងច្បាស់កំថាឡើយកម្ពុជាក្រមមានជនជាតិដើមពិតប្រកបហើយបែរទៅជាយួនមិនតន់ទទួលស្គាល់ហើយមិនបាន មិនត្រឹមតែមិនទទួលស្គាល់ទេយកឈ្មោះខ្មែរក្រមហ្នឹងទៅកន្លែងថាតិជនជាតិភាគតិចដើម្បីទទួលជំនួយហ្នឹងហើយហើយมันมันมันត្រឹមតែបានទទួលជំនួយហើយ បែរទៅជាធ្វើឲ្យអាការងារជាពិសេសដូចជាខ្មែរក្រម កំពុងតែមានការងារជឿនលឿនទៅមុខដូចជារក្សានៅទំនៀមទម្លាប់ប្រពៃណីនឹងហើយយកគេកប្រវាញ់អាផលប្រយោជន៍របស់គ្នាបន្តិចបន្តួចនឹងទៀតគួរណាផ្ដល់ផលប្រយោជន៍ទាំងស្រុងនឹងឲ្យទៅខ្មែរក្រមនឹង មានឱកាសរៀបចំដល់ខ្លួនឯងហើយជំនួយនឹងគួរតែជួយមកពីរដ្ឋាភិបាលនឹងតែស្រុងឧទាហរណ៍ថាឥឡូវរដ្ឋាភិបាលនឹងអឺអាចធ្វើទៅបានយ៉ាងរលូនគឺថាថាវិការប្រគល់ឲ្យគណៈកម្មការខ្មែរក្រមអញ្ចឹងដោយតំណាងឲ្យតំណាងរាជខ្មែរក្រមមួយរូបអញ្ចឹងគឺទទួលបន្ទុកកិច្ចការងាររៀបចំកម្មវិធីអំទូកហ្នឹងដោយឡែកប៉ុន្តែជំនួយទាំងអស់ហ្នឹងបានមកហ្នឹងគឺប្រគល់ទៅឲ្យខ្មែរក្រមហ្នឹងមួយផ្នែក ណាឲ្យវាសមស្របទៅហើយឲ្យខ្មែរក្រមរៀបចំទៅ អាហ្នឹងវាជាការងារមួយទំនុកបំរុងជួយជាសេចក្តីល្អប្រសើរទៅតាមច្បាប់អង្គការសហជីវជាតិផ្ដល់សិទ្ធិឲ្យខ្មែរក្រមនឹងមានឱកាសធ្វើដោយខ្លួនឯងអញ្ចឹងនៅប្រទេសអូស្ត្រាលីជាដើមនឹងឧទាហរណ៍ថាអាបូរីជីនីគេបានគូជារូបអីមួយអញ្ចឹងស្នាដៃរបស់អាបូរីជីនីហ្នឹងគេយកលុយកាសរបស់រដ្ឋាភិបាលហ្នឹងគឺគេទៅទិញយករបស់ហ្នឹងមកហ្មងគេទិញដោយថ្លៃពិតប្រាកដយកមកតាំងពីបរណីជួយផ្សព្វផ្សាយឲ្យបន្ថែមទៀត ប៉ុន្តែចំណុចដែលគេធ្វើហ្នឹងគេចង់ឲ្យ Aborigine ធ្វើរបស់ខ្លួនឯងគេមិនធ្វើចំនួន Aborigine ទេអញ្ចឹងមើលឃើញថាការធ្វើនៅប្រទេសនានាដែលមានជនជាតិដើមវាមិនស្មើភាពគ្នាដោយទៅកម្ពុជាក្រោមទេកម្ពុជាក្រោមធ្វើដោយឡែករបៀបយួនហ្នឹងធ្វើអញ្ចឹងវាជាការគេគៀបសង្កត់ទៅវិញទេហើយកាលណាធ្វើយូរយូរទៅយូរទៅអាអាការងារដែលគេមើលឃើញថាភាពអវិជ្ជមានហ្នឹង គឺគេនឹងមិនពេញចិត្តមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចរហូតដល់គេមានការតវ៉ាហើយបើសិនតែយួនមិនកែប្រែនៅចំណុចអស់ទាំងហ្នឹងទេគឺថ្ងៃណាមួយខ្មែរក្រមស្គាល់នៅភាពជាស្ដែងពិតប្រកបដែលជាទងដែលជាគណិតខូចហ្នឹងខ្មែរក្រមច្បាស់ជាតវ៉ាហើយมันมันអាចនៅអញ្ចឹងរហូតទេអញ្ចឹងខ្ញុំថាគួរណាតែបើសិនតែទុកគេឈ្មោះឲ្យរដ្ឋាភិបាលរដ្ឋាភិបាលវៀតណាមនឹងឲ្យល្អប្រសើរជាងហ្នឹងគួរទទួលស្គាល់ដោយប្រទេសអូស្ត្រាលីអញ្ចឹងគេហៅថា stolen generation ហ្នឹងកាលពី200ឆ្នាំមុនហ្នឹង គឺថាអូស្ត្រាលីបានចាប់ជនជាតិដើមបូរីជីនីហ្នឹងទៅធ្វើការងារឆ្ងាយពីឪពុកម្ដាយអញ្ចឹងបំបែកកូនបំបែកអីចឹងនោះឲ្យវាបាត់បង់នៅអាផលប្រយោជន៍ដែលជាប្រពៃណីទំនៀមទម្លាប់ដោយអស់ឲ្យវាភ្លេចអស់ណាអញ្ចឹងហើយដល់រហូតដល់គេ មើលឃើញថាអាហ្នឹងអយុត្តិធម៌សម្រាប់ជនជាតិដើមទៅច្បាប់អង្គការសហជីវជាតិហ្នឹងចេញមកពើភ្លាមទទួល តម្រូវឲ្យរដ្ឋាភិបាលអូស្ត្រាលីទៅសុំទោសជនជាតិដើមនឹងតែម្ដងហើយសុំទោសជាសាធារណៈដោយនាយករដ្ឋមន្ត្រីនឹងទៀតអញ្ចឹងទេនេះជាការងារមួយដែលធ្វើឲ្យ ពិភពលោកនឹងគេស្ញប់ស្ញែងនៅសេចក្តីល្អរបស់ប្រទេសមួយ ដែលទទួលជនជាតិដើមហើយទំនុកបំរុងជួយជនជាតិដើមនឹងបានប្រសើរជាងជនទៀតដែលជា ធ្វើការងារមកពីប្រទេសនានាហ្នឹងគឺថាផលប្រយោជន៍ហ្នឹងมันបានស្មើនឹងជនជាតិដើមនោះទេអញ្ចឹងយ៉ាងហោចណាស់រដ្ឋាភិបាលវៀតណាមហ្នឹងគួរណាស់តែធ្វើកិច្ចការងារមួយចំនួនដែលស្របទៅតាមច្បាប់អង្គការសហជីវជាតិហ្នឹងឲ្យបាន1ភាគ4នៃប្រទេសអូស្ត្រាលីហ្នឹងផងចោះចាត់ទុកថានេះជាការជំហានដំបូងរបស់រដ្ឋាភិបាលវៀតណាមសន្សំសន្សំនឹងឈានទៅដល់ការអភិវឌ្ឍប្រទេសហ្នឹង ស្របទៅតាមគោលការណ៍របស់អង្គការសហជីវជាតិដែលហៅថាអឺដោយជីវភាពនឹងប្រកបដោយជីវភាពនឹងផងហ្នឹងជាចំណុចដែលខ្ញុំចង់ថែមខ្ញុំមិនមែនការប្រឆាំងទេប៉ុន្តែគ្រាន់តែពវរណាក៏ដូចជាសុំការស្នើឲ្យយួននឹងកែប្រែគោលនយោបាយរបស់ខ្លួនទៅតាមច្បាប់អង្គការសហជីវជាតិពីព្រោះបច្ចុប្បន្ននេះសមាហរណកម្មយួនមិនអាច គេចផុតអំពីការទំនាក់ទំនងជាមួយបរទេសទេអញ្ចឹងមានការរកស៊ីទំនាក់ទំនងមួយបរទេសត្រូវតែគ្រប់សិទ្ធិមនុស្សនឹងតែម្ដងបើថាសិទ្ធិមនុស្សនៅ តែធ្លាក់ចុះនៅតែមានឆ្មោះជាអ្នកបំពេញសិទ្ធិមនុស្សយួនមិនអាចអភិវឌ្ឍប្រទេសនឹងឲ្យជឿនលឿនទៅតាមសេចក្តីប្រាថ្នារបស់ខ្លួនបានទេអរគុណនិយាយទៅរដ្ឋាភិបាលយួនសប្តាហ៍ថ្ងៃហ្នឹងយើងក៏ទទួលស្គាល់ថាតំណែងរបស់គេគេធ្វើបកកែមកពីគេបកកែភូតផង ណាគ្រាន់តែយើងត្រូវតែធ្វើវិធីតវ៉ាមិនអោយការពុតធរបស់គេនឹងវាបានសម្រេចទេព្រោះតាមការអញ្ជើញយកចិត្តទុកដាក់របស់មន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅទៅជួបយុវជនយើងយុវជននឹងបានរាយការណ៍នឹងច្រើនអញ្ចឹងហ្នឹងយើងបានរាយការណ៍ពីការជំលប់ជិះជាន់ហើយ មានការបំផិតរំភៃអ្នកភូមិកំរែងឲ្យហ៊ូសាលាឆោទៀននឹងជាដើមហើយយើងប្រាជ្ញាចិត្តហើយយើងប្រាជ្ញាចិត្តថា យើងនៅខាងក្រៅហ្នឹងក៏យើងចូលរួមគ្រប់គ្រងជាមួយទឹកចិត្តរបស់ប្រជាពលរដ្ឋដែលនៅក្នុងភូមិហ្នឹងថាបដិញ្ញាចិត្តការពារសាលាឆោទៀនហ្នឹងឲ្យគង់វង្សយើងចូលរួមអញ្ចឹងប្រសិនបើរដ្ឋវៀតណាម នៅតែបដញ្ញាចិត្តហ៊ឿនថាត្រូវតែរុះរើស្លាឆោតទៀននឹងមែនអានឹងអានឹងគឺមាន ការប្រឆាំងធំហ្នឹងអញ្ចឹងណាយើង នឹងតស៊ូគ្នាឲ្យដល់ទឹកចុងក្រោយជាមួយរឿងស្លាឆោតទៀនហ្នឹងអញ្ចឹងអញ្ចឹងខ្ញុំកណាគិតថាចំណុចចាប់ផ្ដើមនៃការតស៊ូរបស់យើង យើងត្រូវទម្លាក់ចុះនៅ យើងយើងខំប្រឹងខំប្រឹងរៀនទម្លាក់ចុះនៅនឹមអាណានិគមនឹងចេញពីលើស្មារបស់យើងពីរបៀបនឹងទៅខំប្រឹងផ្លាស់ប្ដូរនៅការនិយាយភាសាខំប្រឹងនិយាយភាសាខ្មែរនោះឲ្យច្បាស់លាស់ខំប្រឹងសិក្សាភាសាខ្លួនខំប្រឹងសិក្សាអំពីចដូនចតាខ្លួនដោយឈៀងចូលទៅមើលប្រវត្តិសាស្ត្ររបស់ខ្មែរក្រមខ្លួនឯងនឹងឲ្យបានច្រើន។ ព្រោះមានសរសេរច្រើនហើយឥឡូវសម័យបច្ចុប្បន្នហ្នឹងមិនដែលក្នុងលើ YouTube ហ្នឹងច្រើនណាស់របៀបរបបពេលនៃវប្បធម៌ហ្នឹងហើយបើខ្វះខាតទៀតផ្ញើមកហើយនឹងព្រះអង្គនឹងធ្វើពិធីបដែតឡើងកម្មវិធីបដែតឡើង ជាទំព័រជាទំព័រឲ្យមើលអាននៅក្នុងប្រវត្តិហ្នឹង VOKK ក៏មានដែររឿងប្រវត្តិកម្ពុជាក្រមហ្នឹងមានច្រើននៅក្នុងគេហទំព័រអញ្ចឹងឯងគុណ ក្នុងថ្ងៃអនាគតហ្នឹងហើយខំប្រឹងស្វះស្វែងរៀនអញ្ចឹងទៅដល់យើងយើងត្រូវចេះចាប់ផ្ដើមអាគំនិតរបស់យើងនេះមកពីសម័យនេះដូចខ្ញុំកណានិយាយដែលដែលអញ្ចឹងឆ្នាំហ្នឹង10ឆ្នាំហ្នឹងពីឆ្នាំ2022ទៅដល់2032គឺជាទស្សទស្សវត្សនៃភាសាជនជាតិដើមរយៈពេល10ឆ្នាំគេបើកឱកាសហើយយើងតវ៉ា ពេលហ្នឹងគឺរដ្ឋវៀតណាមអត់ហ៊ានទេយើងតវ៉ាត្រូវពេលអញ្ចឹងណាគុណគេហៅទស្សវត្សភាសាជនជាតិដើមយើងតវ៉ាយើងខំប្រឹងបើកបង្រៀនបើកបង្រៀនស្រោះគ្នាក្នុងរយៈពេល10ឆ្នាំនឹងចេះច្រើនណាកម្ពុជាក្រមចេះច្រើនមកនាំគ្នារៀនមកនាំគ្នារៀនហើយបងប្អូនយើងនៅខាងក្រៅហ្នឹងជួយឧបត្ថម្ភទៅជួយជាមធ្យោបាយ ឲ្យប្រសង់ឲ្យអីមានលទ្ធភាពបង្រៀនអក្សរសាស្ត្របង្រៀនភាសាជួយបញ្យល់គ្នាអំពីការស្លៀកពាក់សម្ពុតហួងប្រមោហូលហូលប្រមួងអីហ្នឹងអញ្ចឹងសម្លៀកអំពាក់អបិន័យយើងនឹងបកបកើតអាហ្នឹងឡើងវិញគឺ10ឆ្នាំហ្នឹងគឺជាទស្សវត្សនៃភាសាជនជាតិដើមខំប្រឹងតាន់ពេលហ្នឹង គឺថាយើងធ្វើអីក៏ដោយតែធ្វើចំឱកាសតនពេល គឺមានផលប្រយោជន៍ច្រើនដោយសារច្បាប់នៅនៅការពារពីក្រោយយើងហ្នឹងតែអញ្ចឹងណាជូនយោបល់ប៉ុណ្ណឹងជាចុងក្រោយចុងក្រោយនេះខ្ញុំចង់បញ្ជាក់ដែរថាយើង គួរណាតែធ្វើទូខៃមានក្តោងមានអីរងចាំមកហើយទៅកាលណាខ្នល់ខ្យល់ជំនោនឹងបក់មកយើងនឹងបើក្តោងដើម្បីឲ្យទូកយើងនឹងរុញនាវាយើងនឹងទៅមុខតែម្ដងបើសិនកាលណាយើងមិនខំប្រឹងធ្វើទូខៃមានក្តោងរួចស្រេចទេយើងរងចាំខ្យល់មកក៏អត់ប្រយោជន៍ដែរអញ្ចឹងព្រះអង្គលើកឡើងមិញហើយថាខ្យល់ហ្នឹងបានចំណូលបក់មកឲ្យយើងហ្នឹងក្នុងរយៈពេល10ឆ្នាំហ្នឹងយើងត្រូវតែមានក្តោងមានទូករួចស្រេចបានទៅយើងរុញនាវាដកនៅមណានិគមហ្នឹងជិញ ហើយនៅមណានិគមនឹងមិនមែនការផ្លាស់ប្ដូររដ្ឋាភិបាលហ្នឹងទេយើងត្រូវដឹងថាការធ្វើដោយខ្លួនឯងហ្នឹងគឺដល់គណៈនៅមណានិគមនឹងជិញហើយគឺការមិនជាប់ជាមួយភាសា គឺនិយាយភាសាខ្លួនឯងដល់គណៈនិគមជិញដល់នឹមជិញការធ្វើអាជីវកម្មដោយខ្លួនឯងការធ្វើបន់អំទូកប្រពៃពិធីអំទូកដោយខ្លួនឯងសិតតែជាការដកនៅមណានិគមទាំងអស់ការងារគេមិនអាចមកជ្រៀតជ្រែកក្នុងកិច្ចការងាររស់នៅរបស់យើងសប្តាហ៍ថ្ងៃបានអានឹងជាការដកនឹមអាណានិគមហើយ ការធ្វើនៅវត្តកំរែងនឹងដោយខ្លួនឯងបានគេមិនមកគម្រាមកំហែងយើងបានអានឹងជាការដកនៅមណានិគមអញ្ចឹងការដកនៅមណានិគមនោះវាដកតាំងពីចំណុចតូចតូចតូចតូចនឹងរហូតដល់កិច្ចការងារមួយចំនួនធំដែលយើងអាចធ្វើបានលុះត្រាតែក្តោងទូករបស់យើងនឹងវាបើកជាស្ថាពរទូកមួយធំនឹងរុញច្រាន ដឹកសម្ពោទាំងអស់ប្រជាពលរដ្ឋខ្មែរក្រមតោទាំងមូលតែម្ដងអាហ្នឹងជាចំណុចសំខាន់ចុងក្រោយដែលខ្ញុំចង់បញ្ជាក់ប៉ុណ្ណឹងអរគុណណាស់ខាងអរគុណដល់ប្រិយមិត្តទាំងឡាយជាទីមេត្រីពេលនេះយើងបានបញ្ចប់ការផ្សាយរបស់យើងវា1ម៉ោង29នាទីហើយនៅសល់1នាទីទៅយើងនឹងចប់កម្មវិធីហើយមុននឹងចប់កម្មវិធីសូមថ្លែងអំណរអគុណដល់គុណម្ចាស់ហើយនឹងបងលីតាញ់តឹងបានចូលរួមពិភាក្សាស្ដីអំពីតើការប្រពៃពិធីបន់អំទូក ដែលធ្វើនៅខេត្តក្លាំងហ្នឹងបានផលចំណេញផលវិជ្ជមាននិងអវិជ្ជមានយ៉ាងណាខ្លះដល់ជាភាសាខ្មែរក្រមដូច្នេះយើងបានពិភាក្សា យើងឃើញថាសរុបមកវិញគឺយើង បានផលចំណេញតិចតួចណា ហើយយើង បានចំណេញតែប្រពៃណីរបស់យើង បានឲ្យគេស្គាល់តែប៉ុណ្ណោះនៅដដែលប៉ុន្តែរឿងគេគេកេងចំណេញពីយើងគឺគេកេងចំណេញច្រើនមែនទែនទាំងការ ទទួលអបឋមពីការពីបរទេសហើយនឹងថវិកាដែលឈ្មោះចំណេញដែលបានធ្វើអាជីវកម្មលក់ដូរអីទៅទីហ្នឹងគឺពលរដ្ឋរដ្ឋបានប្រមូលប្រមូលយកមកហើយដល់ពេលយកមកក៏ប្រមូល10 ប្រមូលផ្ដុំតែណែឯងអត់មានចែកដល់ប្រជាប្រដ្ឋរបស់យើងទេហ្នឹងហើយឥឡូវយើងមិនបានពិភាក្សាបន្តទៅទេសូមអរគុណដល់ប្រិយមិត្តដែលបានចូល comment អីហ្នឹងសូមមិនឆ្លើយទៅទេហើយសូមសន្យាថាសប្តាហ៍ក្រោយយើងនឹងពិភាក្សាបន្តទៀតទៅលើសិទ្ធិមនុស្សក្តីឬកិច្ចការដែលព្រឹត្តិការណ៍ដែលកើតឡើងដែលពាក់ព័ន្ធទៅនឹងប្រជាប្រដ្ឋយើងយើងលើកយកពិភាក្សាដើម្បីជាការចោទសួរគ្នាហើយនឹងជជែកគ្នារកផលវិជ្ជមានអវិជ្ជមានឬក៏ផលចំណេញយ៉ាងណាឲ្យប្រជាប្រដ្ឋយើងបានយល់អំពីសិទ្ធិ